ខ្ញុំកណ្ដាញបាទនឹងសម្ដែង នៅក្នុងកុណាលជាដកទៀតនៅក្នុងព្រះជាដកនេះ ដែលព្រះអង្គទ្រង់តាសម្ដែងមកពីប្រារព្ធរឿងរ៉ាវខាងដើមដែលបានប្រើមសេចក្តីមកហើយគឺព្រះអង្គទ្រង់យាងទៅប្រោសពួកពញាតនោះព្រះអង្គសម្ដែងព្រះជាដក5ជាដក ប្រោសពួកពញាត3ជាដកខាងដើមពីរឿង ទី1រឿងទន្សាយផ្អើលផ្លែភ្នៅនោះក្នុងកាលហ្នឹងព្រះបរមពុរិស័ទជារាជសីចឹងណាទុតភៈជាដកហើយវិជាដកមួយទៀតពីផន្តនៈជាដកពីរឿងមានពីវេរារវាងរវាងរុក្ខទេវតាជាមួយនឹងខ្លាឃ្មុំចឹងខ្លាឃ្មុំវាទៅដេកក្រោមដើមបង្រោហើយស្រាប់តែមេឃបង្រោវាបាក់ធ្លាក់មកលើខំ ប្រឹងមើលអាណាគប់អញក៏វិញអញរត់ចុះរត់ឡើងអត់ឃើញនេះដឹងថាមេឃពង្រួបាក់មកខឹងខឹងនឹងដើមពង្រួហ្នឹងដើមពង្រួហើយរុក្ខទេវតាឬក៏ទេនៅក្បែរនគរពរិណសីហ្នឹងគាត់តពូជពងទីជាងឈើហ្នឹងមកពេលមួយគាត់ត្រូវធ្វើដំណើរទៅរកឈើធ្វើរទេះហ្នឹងទៅជួបនឹងខ្លាឃ្មុំនឹងឯងចឹង ខ្លាមុំហ្នឹងសួរថាអឺអ្នកអើយចេញទៅណាអូខ្លាមុំឯងចេះនិយាយមនុស្សផងខ្ញុំចេះអាននិយាយបានអីខ្ញុំមករੋឈើមករੋឈើធ្វើអតេះហើយអឺខ្លាមុំឯងដឹងដឹងតែឈើណាធ្វើរតេះធ្វើកង់ទៅជាប់លប់ជាងគេទេ ខ្លាឈ្មុំហ្នឹងបានឱកាសហ្មងអហ្មងទៀតហ្មងដល់ពេលពលាអញអញទំលេយដើមពង្រោហ្នឹងឯងប្រាប់ថាមានឈើឯណាមកមកស្វិតជាងដើមពង្រោទេបរោះហ្នឹងក៏អមកបានលាបជួបខ្លាឃុំចេះនិយាយភាសាមនុស្សហើយប្រាប់ពីដើមឈើរឹងមមស្វិតទៀតប្រាប់ ដើមឈើស្អីស្អីក៏មិនស្វិតដូចដើមពង្រោទៅកាប់ដើមពង្រោហ្នឹងឯងណាធ្វើជារតេះធ្វើកង់ធ្វើអីអីចឹងទៅរុក្ខទេវតានៅក្នុងដើមពង្រោហ្នឹងថារឿងហ្នឹងមកអំពីខ្លាឃុំហ្នឹងឯងខឹងនឹងខ្លាឃុំហ្នឹងអញ្ចឹងដែលគេកាប់ដើមឈើអស់កន្លែងរបស់ខ្លួននៅអញ្ចឹងទៅ ក៏បាននិមិត្តជាអ្នកស្រុកធ្វើដំណើរដើរមកជួបសួរថាអ្នកអើយកំពុងធ្វើអីអូខ្ញុំកំពុងធ្វើតេស្តអូធ្វើតេស្តចង់ចង់ឲ្យរតេស្តនឹងជាប់ល្អធ្វើធ្វើកង់នឹងឲ្យម៉មល្អណាខ្ញុំដឹងវិធីអូថ្ងៃនេះបានលាបទៀតហើយដឹងឈើធ្វើអតេះមមហើយ ដឹងថាឲ្យឲ្យរឹងរឹតទៅជាប់ទៅទៀតធ្វើម៉េចអាស្បែកខ្លាឃុំយកមកពាត់ជំវិញ កង់នឹងចងក្រៀកកន្លែងណាណាគឺគ្មានអីស្វិតជាងស្បែកខ្លាឃុំទេបានកើតទៅជារឿងសម្រាប់ខ្លាឃុំហ្នឹងទៅហើយមានពីវេរាទេវតា ជាមួយនឹងខ្លាឃុំនឹងរហូតមកទៀតហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅវិជាដកហ្នឹង អំពីរឿងពីវរាដែលចាប់ផ្ដើមឡើងហើយវានាំឲ្យមានការសម្លាប់គ្នាទៅវិញទៅមកតាមច្បាប់របស់កម្មរុក្ខទេវតាហើយនឹងខ្លាឃុំនឹងនោះរួចទៅព្រះអង្គសម្ដែងអំពីណាលក្ខដកិកៈជាដកណាដកិកៈគឺចាប់ជាតិកបាស់ក្នុងកាលនោះព្រះអង្គកើតជាមេភូងដំរី ធ្វើដំណើរទៅចាប់ជាតិកបាស់គេនៅនឹងផ្លូវគេស្ទុះមកប្រាប់ឲ្យដំរីនឹងប្រយ័ត្នកូនរបស់គេនៅនឹងមេឈើមួយទៀតផ្លូវហ្នឹងកុំឲ្យដំរីហ្នឹងដើរមកជន់កូនគេសូមលោកដំរីហ្នឹងជួយផងដំរីពពោធិសត្វហ្នឹងណាឆ្លើយតបទៅនឹងសត្វចាប់ជាប្របាស់ហ្នឹងថានាងឯងកំភៃអីណាក៏បានដើរទៅឈួរពីលើសម្បុក កូនចាប់ជាតិកបាស់ហ្នឹងហើយតម្រៃតំភងធ្វើដំណោទូចោទូចោបុប្រាក់បុប្រាក់ទៅចាប់ជាតិកបាស់ហ្នឹងក៏បានបានសេចក្តីសុខអត់ត្រូវតម្រៃណាពីជន់ទេ តែព្រះបរមពុរិស័ទប្រាប់ថាមានតម្រៃមួយទៀតមិនដើរចូលភូមិទេ កាចចាស់មិនស្ដាប់ពាក្យណែឯងទេប្រយ័ត្នចំពោះតម្រៃនឹងផងយើងទៅហើយទៅទៅបាត់ទៅចឹងមកសុទុះក្រោយមក ដំរីដែលជាទេវតតគេកើតជាដំរីកាចហ្នឹងដើរមកក្រោយចាប់ជាតិគេទៅអំបរសុំដូចមុនអញ្ចឹងថ្ងៃហ្នឹងស្អីទូចមួយអញ្ចឹង100 1000 100000ក៏យើងមិនខ្លាចដែរការចេញមកអត់អត់ស្ដាប់ពាក្យសម្ដីទេនិយាយអាក្រក់អាក្រីទៅរួយទៅដើរទៅ អាអាគេប្រាប់ហ្នឹងប៉ិនជាដើរទៅចាញ់នឹងបដោចាអាគេអាគេមិនប្រាប់មិនវកហ្នឹងវាមិនបានគិតទៅដល់គេប្រាប់គេវកហ្នឹងដើរទៅកាច់សបុកចាបនឹងយកមកជន់ញីលេងសបាយទៅចឹងញីរួចទៅគេគេដើរទៅគេនោមដាក់ពីលើទៅទៀតណារួចបានគេដើរហួសទៅមេចាបនឹងនឹកឃើញថា អាងខ្លួនធំណាឃើញយើងជាចាប់ជាកបាស់តូចมันអាចធ្វើអីអ្នកឯងបានណាយើងនឹងព្យាយាមពនំគុំគួនហ្មងចឹងជាមួយតម្រៃហ្នឹងចាប់ជាកបាស់ហ្នឹងពេលទៅនិយាយជាមួយក្អែកបំរើក្អែកសុំបំរើក្អែកធ្វើស្អីស្អីយកចិត្តក្អែករហូតពី3ថ្ងៃទៅ ពីរបីថ្ងៃទៅសុំសុំឲ្យក្អែកនឹងជួយក្អែកហ្នឹងស្រឡាញ់ចាប់ជាតិហ្នឹងព្រមព្រមតែឲ្យឲ្យយើងធ្វើអីជួយធ្វើអីថាអត់មានធ្វើអីច្រើនទេគ្រាន់តែទៅទៅចាក់ភ្នែកតម្រៃនោះណាប្រាប់ភិនភៈតម្រៃហ្នឹងដែលជន់កូនរបស់ខ្ញុំហ្នឹងទៅចាក់ភ្នែកឲ្យបែកទៅតែប៉ុណ្្នឹងឯងរួចទៅគេទៅត្រូវរូវគ្នាជាមួយរុយក្បាលខៀវទៀតចាប់ជាកបាស់ហ្នឹង យកចិត្តយកថ្លើមជាមួយរុយក្បាលខៀវនឹងហើយសុំឲ្យរុយក្បាលខៀវនឹងនៅពេលណាដំរីនឹងបែកភ្នែកឲ្យទៅពងដាក់រួចទៅចាប់ជៀបនឹងគេទៅត្រូវរូវគ្នាជាមួយកង្កែបទៀតគេថានៅពេលណាដែលដំរីនឹងខ្វាក់ភ្នែកស្រេកទឹកឲ្យឲ្យបងកង្កែបឯងហ្នឹងឡើងទៅលើភ្នំយំនៅលើភ្នំហើយពេលដំរីហ្នឹងដឹងថាមានទឹកដើរទៅរោទឹកបងកែបឯងហ្នឹងមកឯកបាត់ជ្រោះទៅ កិច្ចការងារនឹងបានសម្រេចទាំងអស់ទៀតសម្រេចជាទូអង្គទេវតតនឹងក្រោយពីបែកភ្នែកហើយតង្កើរុកពេញភ្នែកស្រេកទឹកស្ដាប់សំឡេងអង្កែបយំដឹងតែមានទឹកដើរឡើងឡើងឡើងទៅលើភ្នំចិត្តដើរទៅអង្កែបនឹងចិត្តទៅលោតលោតទៅមាត់ជ្រោះផ្លាត់ជើងធ្លាក់រមៀលស្លាប់ទៅនឹងព្រះសម្មាសម្ពុទ្ធសម្ដែងប្រោះពញាតទាំងពីរទាំងណារួចទៅព្រះអង្គទ្រង់សម្ដែងជាដកពីរទៀតអំពី រុក្ខធម្មជាដកនិងវត្តកជាដកពីរឿងការព្រមព្រៀងគ្នាទាំងណាពីការព្រមព្រៀងគ្នាក្នុងការនោះព្រះបរមពុរិស័ទកើតជារុក្ខទេវតាកាលដែលស្ដេចវេស្សវណ្ណស្ដេចវេស្សវណ្ណក្នុងការនោះចុតិទៅ សុកទេវរាជចាត់ចែងតែងតាំងស្ដេចវេស្សវណ្ណបន្តមកទៀត ដាច់វេជ្ជវ័នបន្តមកនេះចាត់ចែងឲ្យទេវតាទាំងឡាយតាំងវិមាននៅតាមដើមឈើព្រះបរមពុទ្ធស័ព្ទជារុក្ខទេវតាបានប្រាប់ទេវតាជាពួកញាតទាំងអស់ឲ្យចាប់ដើមឈើក្នុងព្រៃហើយមកពៀនហ្នឹងដើមឈើដែលនៅក្នុងព្រៃដែលដែលញឹកស្អេជាប់ជាប់ជាប់ជាប់គ្នាហ្នឹងណាកុំឲ្យទៅនៅនឹងដើមឈើតាមវាលដាច់តែឯង ហើយដើមឈើមួយមួយដាច់តែឯងហ្នឹងវាធំធំរាប់អោបធំធំហ្នឹងហើយទេវតាដោយច្រើនទៀតមិនស្ដាប់ព្រះបរមពុរិស័ទទៀតមិនត្រូវការអីមកនៅក្នុងទីស្ដុកចង្អៀតដើមឈើច្រើនទេវតាក៏ច្រើននាំគ្នាទៅនៅតាមដើមឈើស្លាស់ស្លាស់មួយមួយតែឯងណាដល់ពេលក្រោយមកយូរមកមានខ្យល់ព្យុះ ណាខ្យល់ព្យុះបន្តបន្តមានខ្យល់ព្យុះមួយនោះធំចឹងដើមឈើប្រពន្ធណាក៏ដោយនៅតែឯងនឹងវាប៉ើងរលំលំបាក់ឬអស់ដល់មកដល់ព្រៃហើយមកពេលដើមឈើវាញឹកជាប់គ្នាវាជួយទប់គ្នាអត់អត់មានបាក់ដើមឈើណាគឺទៅបានតែដាច់ដាច់ចុងចុងនឹងឯងដល់អញ្ចឹងទៅទេវតាដែលនៅតាមពេលពេលអស់ដើមឈើហ្នឹងក៏ នាំគ្នាលំបាកលំបិនពួរកូនខ្លះដឹកកូនខ្លះអីខ្លះរកកន្លែងនៅអត់មានណារុក្ខទេវតាគឺត្រូវមានវិមាននៅនឹងដើមឈើដែរណា ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកាលដែលព្រះអង្គជារុក្ខទេវតាហ្នឹងហើយលើកយករឿងហ្នឹងឯងបញ្ជាក់អំពីរឿងដើមឈើដែលដុះចិត្តដិតគ្នានេះឯងសំបីខ្ជាប់ខ្យុះដែលបក់ឲ្យដើមឈើធំរលំក៏មិនអាចធ្វើឲ្យដើមឈើសំបីតូចមែនប៉ុន្តែដុះជាប់ជាមួយគ្នាញឹកគ្នាជួយទប់គ្នាគឺមិនបាក់មិនរលំឡើយដូច្នេះ ក្នុងអត្តន័យហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យមានការព្រមព្រៀងគ្នាទៅទៅជាកម្លាំងទៅជាកម្លាំងក្នុងកិច្ចការងារដែលប្រព្រឹត្តទៅដូចជាពុទ្ធបរិស័ទយើងនៅក្នុងព្រះសាសនានេះអញ្ចឹងគឺសំខាន់ត្រង់ដែលព្រមព្រៀងគ្នាទៅមិនបែកបាក់គ្នាទីក្នុងនឹងឯងដែលជាកម្លាំងដើម្បីរក្សានៅពុទ្ធសាសនា ហើយក្នុងក្រុមគ្រួសារក្នុងវត្តអារាមនីមួយនីមួយហ្នឹងគឺកុំកុំចេះតែឆ្លោះប្រកែកតោះតេងគ្នាបែកបាក់គ្នាដល់ងាយងាយទៀតណាកុំកុំឆាប់បែកមិត្តណាជាមនុស្សល្អគ្រាន់តែមានអធិស្ឋ័យតោះគ្នាឯនេះមួយពីរគឺគឺកុំប្រញាប់បែកគ្នាព្រោះយើងមានការព្រមព្រៀងគ្នាជាមួយនឹងមនុស្សល្អជាអ្នក មានសុចរិតជាអ្នកមានសិលគឺជាកម្លាំងក្នុងកិច្ចការងារដែលយើងធ្វើ ទាំងដែលនៅក្នុងសង្គមដូចយើងជាពុទ្ធបរិស័ទអីចឹងណាហើយដើម្បីឲ្យមានការព្រមព្រៀងគ្នា យើងកុំភ្លេចឲ្យសេចក្តីសំខាន់ដល់គ្នានឹងគ្នានេះជាជាមូលហេតុមួយ ដែលនាំឲ្យមនុស្សយើងចេះព្រមព្រៀងគ្នាទៀតកុំចេះតែចង់វាយរឹក យកប្រសើរយកក្រំបើទីខ្លួនឯងឲ្យវាមានឲ្យវាមានសមាណត្តតាដោយការសង្គ្រោះចេះតម្កល់ខ្លួនឲ្យបានឆ្មើឲ្យបានល្អប្រពៃឲ្យសេចក្តីសំខាន់ដល់អ្នកដទៃការឲ្យសេចក្តីសំខាន់ដល់អ្នកដទៃនេះក្នុងក្នុងកិច្ចការងារដែលដែលអ្នកដទៃបានធ្វើជាប្រយោជន៍យើងលើកឡើង ណាយើងលើកឡើងនៅកិច្ចការងារដែលអ្នកដតីបានធ្វើជាប្រយោជន៍ជាគុណសម្បត្តិហ្នឹងឲ្យប្រកបឡើងអានេះឲ្យសេចក្តីសំខាន់ដល់អ្នកដតីឲ្យមានទឹកចិត្តហើយកើតមេត្តាចិត្តព្រមព្រៀងគ្នាទៀតណាកុំចង់ប្រសើរកុំចង់ក្រាន់បើអីតែខ្លួនឯងយើងត្រូវយល់ដល់រឿងការព្រមព្រៀងគ្នានេះជាកម្លាំងក្នុងកិច្ចការងារទៀតយើងធ្វើនេះគេធ្វើនោះណាយើងមិនអាចធ្វើតែឯងបានទេ ណាដូចជាការជ្រោមជ្រែងត្រួតត្រងពុទ្ធសាសនាអីក៏យើងត្រូវតែព្រមព្រៀងគ្នាក្នុងកិច្ចការងារសហគមន៍ធម្មទានក៏ត្រូវតែព្រមព្រៀងគ្នាទៀតណាហ្នឹងការព្រមព្រៀងគ្នានឹងឯងដូចដើមឈើអញ្ចឹងយើងយើងស្ដាប់ទៅគិតទៅយល់ហើយហើយមួយទៀតវត្តកៈជាដកសំដែងអំពីចាបជាប់លុបព្រាមទាំងព្រះរំពោរិស័តជាមេភូមិរាប់1 2 3 ហើយហើទាំងអស់គ្នាទៀតកុំអតតអតាយកុំអាឡៃទៅឆ្លោះគ្នាក្នុងសំណាញ់នោះណាពួកពួកចាបដែលនៅក្រោមអាវាតរបស់ព្រះបរមពុរិស័ទស្ដាប់ព្រះបរមពុរិស័ទប្រឹងហើទាំងអស់គ្នាទម្លាយលុបព្រាមនឹងរួចទាំងអស់ទៅទាំងហើយចាបដែលរវល់តែឆ្លោះគ្នានោះជាប់លុបព្រាមហើយរវល់តែឆ្លោះគ្នានៅក្នុងសំណាញ់ហ្នឹង មានរូបរួមគ្នាដើម្បីទម្លាយសំណាញ់ព្រាមនឹងអីហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែង រួចទៅបានព្រះអង្គទ្រង់សំដែងអំពីអ្នកទាំងពីរនឹងជាញាតជាមួយគ្នាទាំងកោលយៈវងហើយនឹងសក្យវងនឹងជាញាតនឹងគ្នាទេ បងប្អូនពីដើមនឹង9នាក់ស្រី5ប្រុស4ហ្នឹងដែលត្រូវចេញអំពីព្រះនគរទៅហើយបងស្រីនឹងកើតខ្លួនហើយប្អូនប្រុសស្រីប្រុសស្រី4គូនឹងបានគ្នាទៅហើយបងស្រីនឹង ទៅនៅក្នុងរូងដីហើយសម្បូរទៅដើមសម្បូរទៅដោយដើមកបៅចឹងដែលដែលជាឃ្លងដោយសារតែនៅក្នុងរូងដីហើយសុទ្ធតែឫសដើមកបៅចាក់ចូលទៅក្នុងដីធ្វើឲ្យជាឃ្លងចំហាយដើមកបៅហ្នឹងប្រកែចឹងហើយក្នុងការនោះរាមមៈនោះណារាមមៈហ្នឹងដែលមកបានបងស្រីហ្នឹង ហើយបានជាកោលយៈវងនឹងហៅថារាមក្រាមរាមក្រាមមានព្រះសធោបច្ច័យដីទៀតនៅរាមក្រាមទៅចូលទៅប្រទេសនេប៉ាល់ផ្លូវចូលទៅជប៉ុនគេមានដីមួយយ៉ាងធំហើយកសាងបច្ច័យដីមួយរៀបចំស្អាតបាទទៀតហើយដល់ចូលទៅក្នុងទៀត បានដល់កន្លែងទីកន្លែងព្រះសធោបដែលដែលបញ្ចប់ព្រះបរមសារីរិកធាតុ2នាលទៀតមានរបងពាត់ជុំវិញមានកន្លែងបូជាដោយគ្រឿងកោបដោតទៀនដោតដោតធូបអីដែលគេធ្វើហ្នឹងហើយមានរបងចូលទៅជាពំនូកដីថ្មហ្នឹងមួយយ៉ាងខ្ពស់ដើរប្រតិសិនជុំវិញបានទៀតហ្នឹងហើយ ព្រះធាតហ្នឹងព្រះមហាក শ্য បៈមិនបានប្រមូលយកមកកប់ទេដោយសារថាមានការបាក់បច្ចេកដីក្នុងកាលនោះហើយហូរតាមទឹកធ្លាក់ចូលទៅនាគយកទៅនោះដល់កសាងសវណ្ណមាលិកចេតីនៅតាមពៈបណ្ឌិទ្វីបក្នុងសម័យកាលប្របាទទុដ្ឋគិមនីអភ័យហ្នឹងបានចាត់ចែងឲ្យសោនុត្រៈសាមណេរណាទៅយកនៅព្រះធាតនឹងឯងទៅ យកពីឋានពុជុងនេះមកបញ្ចុះនៅសវណ្ណមេកចតីប្រភពដើមនៅរាមក្រាមដោយសាររាមៈនឹងជាតកូលខ្សាត់ដែលដែលបានមកបងស្រីខាងសក្យៈនេះហើយកើតកូនកើតចៅមកហើយនៅខាងសក្យៈនឹងបិតាសោជីវង្គតទៅបងប្អូននឹងនាំគ្នាចូលមកនគរវិញមកហើយបងស្រីជាមួយរាមៈនឹងក៏បានរៀបចំនគរមួយណា ទៅបងប្អូនគ្នានឹងទៅតើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចឹងទៅក៏អូបានស្គាល់បងប្អូនគ្នាតើខំអីច្បាំងចាប់ចាក់គ្នាឈាមហូរពេញវាស្ទឹងរយនៃហ្នឹងបានបានស្គាល់ជាបងប្អូនគ្នាបានស្រឡាញ់រាប់អានគ្នាទៅរួចទៅព្រះអង្គសម្ដែងអត្តតន្តសោតណាសម្ដែងអត្តតន្តសោតហ្នឹងខ្ញុំកណាខ្ញុំបាទធ្លាប់លើកយកមកសម្ដែងហើយនៅក្នុងសតនិបាតក៏មានក្នុងមហានិតទេស ក៏មានទាំងណាខតកនិកាយមហានិទេសហើយរួចទៅពពួកវិញ្ញាតទាំងសងខាងហ្នឹងដើម្បីតបស្នងសងគុណព្រះរាមានុភាពដែលបានមកជួយឲ្យយើងស្គាល់ជាបងប្អូនគ្នាស្រឡាញ់គ្នាហើយមិនធ្វើសង្គ្រាមមិនសម្លាប់គ្នាអត់មានណាងាប់អត់មានឈាមហូរមួយចំណក់ចឹងទៅក៏បានឲ្យកុលបុត្រចិញ្ចា250អង្គ250អង្គហើយចូលកម្មភ្នោះ ដោយគិតឃើញថាព្រះអង្គនៅជាពរាជាក៏មានបរិវារហែហមឥឡូវព្រះអង្គចេញចាកពីរាជសម្បត្តិទៅបួសបានជាពុទ្ធក៏គួរតែមានបរិវារហែហមក៏បានឲ្យកុលបុត្រនឹងឯង500អង្គនឹងបួសហើយជាប់តាមព្រះរាមានុភាទៅហើយសិទ្ធិនិមានប្រពន្ធចឹង500អង្គហ្នឹងបាន ធ្វើដំណើរតាមព្រះធនានុភាកទៅនេះទៅនោះទៅប្រពន្ធនឹងចិត្តតែបញ្ជូនសបត់មកនឹកឲ្យលើកបងនឹកឲ្យលើកនៅតែឯងនឹងអត់អត់មានបងនឹងអបសុកមកនឹកលោះអាល័យពោរៀបរាប់សេសបុតផ្ញើមកលោកទៀតណាដល់ចឹងទៅធ្វើឲ្យលោកនឹងអាស័ព្ទអសល់អសេះអសល់ព្រោះតែបុះនឹងមិនមានសទ្ធាឯណាអត់មានសទ្ធាដើម្បីចេញចាកផ្ទះចូលមកកម្មធ្នោះពិតប្រកបដើម្បីស្វែងរកព្រះនិព្វាននេះជាការចាត់ចែងរបស់ ពពួកញាតហ្នឹងហើយមកបួសហ្នឹងដល់អញ្ចឹងទៅអឺសមូនសមាញក្នុងចិត្តនឹកប្រពន្ធព្រះតមានភាពព្រះអង្គទ្រង់ជ្រាបដល់វិរៈចិត្តនៃភិក្ខុទាំងអស់ហ្នឹងព្រះអង្គទ្រង់នាំភិក្ខុទាំងអស់ហ្នឹង ទៅកាន់ក្រុងកបិលផោះណា គង់នៅនិក្រូធារាមទៀតណានិក្រូធារាមហ្នឹងមានកន្លែងពីរសម្រាប់បុជាទៀតជាកន្លែងមួយជាវិហារកន្លែងមួយជាប្រគុណកັບណាមានរបងគាត់ជំវិញថែរសាស្អាតចូលទៅចឹងប៉ុន្តែมันមានតុបតែងអីដូចវេលវ័នឬក៏ជាតិពន្ធអីទេតែប្រហែលស្មៅស្មើស្អាតមានដើមឈើធំធំណានឹងនិក្រូធារាមដែលជាវត្ត ទី2ទាំងចាត់ទុកជាវត្តទី2ពីប្រវត្តិទី1វត្តវេលវ័នជាកលន្តកនិវេបស្ថានហើយក្នុងកាលនោះដែលព្រះបាទសិរីសទ្ធោទនៈចាត់ឲ្យអាមាត្យរដ្ឋនីព្រះអង្គមកនោះហើយក៏បានកសាងនៅនិក្រូធេរាមហ្នឹងព្រះរាហុលបួសក៏នៅនិក្រូធេរាមព្រះនន់ក៏បួសនៅនិក្រូធេរាម ណាប្រវត្តិរឿងរ៉ាវនិក្រូធេរាមហ្នឹងក៏គួរឲ្យយើងរីករាយជ្រះថ្លាទៀតហើយ ពេលដែលព្រះអង្គនិមន្តបិណ្ឌបាតក្នុងក្រុងបិលផោះនឹងរួចទៅសាកសួរភិក្ខុទាំងឡាយដែលឃើញព្រៃហែមពៀនទេថាខ្ញុំព្រះអង្គអត់ដែលឃើញទេមានបំណងចង់ទៅទេថាបើព្រះអង្គនាំទៅបានខ្ញុំព្រះអង្គរីករាយណាស់ព្រះអង្គនាំនាំភិក្ខុទាំងអស់នឹងដែលភិក្ខុថាខ្ញុំព្រះអង្គទៅមិនបានទេព្រោះអត់មានរិទ្ធតែព្រះអង្គនាំទៅដោយរិទ្ធរបស់ព្រះអង្គចឹងទៅដល់ព្រៃហែមពៀនព្រះអង្គបង្ហាញពីភ្នំ 7ជាន់នឹងបង្ហាញអំពីដើមឈើបង្ហាញទេសភាពទាំងមានសត្វសត្វគ្រប់មានស្អីស្អីនៅក្នុងបៃដកលេខ61មិនបានមើលអត្ថកថាក៏សំគួរដែរទាំងនៅក្នុងកុណាលជាដកមានរៀបរាប់អំពី ព្រៃភ្នំរៀបរាប់ឈ្មោះសត្វឈ្មោះអីនៅក្នុងបៃដកនឹងមានហូហែសំគួរចឹងបៃដកលេខ61ហើយបើកមើលមេតិកាទៅដាក់កុណាលជាដកណា ខ្ញុំកណ្ដាញបាទមិនបាច់រៀបរាប់អីច្រើនទេគ្រាន់តែបញ្ជាក់ថាព្រះអង្គបង្ហាញទេសភាពក្នុងព្រៃហើយមកពៀនសពគ្រប់ទៅទៅលើកំពូលភ្នំមួយភិក្ខុទាំងអស់ហ្នឹងឃើញសត្វតាវ៉ៅចឹងប្លែកឃើញសត្វតាវ៉ៅហ្នឹងណាវាពំមេឈើសងខាងហើយនៅកណ្ដាលហ្នឹងសត្វតាវ៉ៅហ្នឹងសត្វហ្នឹងឈ្មោលចឹងដែរដែលពំហ្នឹងហើយក្រៅពីនឹងទៀតសត្វតាមេទាំងអស់ 8ហើពីលើ8ហើពីក្រោម8ហើពីមុខ8ហើពីក្រោយ8ហើពីសងខាងមាន8ទៀតនៅពីក្រោយនិយាយរកគ្នាទៀតទូលសួរព្រះរាមានុភាសັບសັບតាវៅនឹង មានក្រុមមានពួកមានភងអីក៏ល្អម្ល៉េះហើចេញពីកន្លែងមួយទៅកន្លែងមួយពីចំការដូងទៅចំការជែកពីចំការជែកទៅចំការខ្នុលសាសាសួរព្រះរាមាភិបបានព្រះអង្គសម្ដែងថានឹងតវងពីតថាគតមកដែលតថាគតធ្លាប់កើតជាជាតាវៅណាជាតិ បាក់សីតាវៅហ្នឹងកុណាលៈសកុណៈកុណាលៈចឹងតាវៅព្រះបរមពុរិស័ទព្រះអង្គសម្ដែងតថាគតហ្នឹងក្នុងការនោះមិនមែនមានតាវៅមេនឹងញីហ្នឹងមេហ្នឹងមិនមែនមានតែប៉ុណ្ណឹងទេណាមានមេតាវៅហ្នឹងពំឈើសងខាងហើយកុណាលៈហ្នឹងពំនៅកណ្ដាលដោយអត់ចាំបាច់ហើណាដោយ គេគិតថាកុំឲ្យយើងនឹងលំបាកនឹងហើដោយខ្លួនឯងហើយមានមេតាវៅ500ហើពីក្រោមគិតថាក្រែងលោម្ចាស់យើងធ្លាក់មកយើងយកស្លាបទ្រទាំងអស់គ្នា500ហើពីលើការពារកម្ដៅថ្ងៃ500ហើសងខាង ការពារចំហាយក្តៅឬក៏ចំហាយត្រជាក់500ឆ្វេង500ស្ដាំ500ពីមុខការពារត្រៃលោវាមានសัตว์ធំសัตว์អីចង់មកបៀតបៀនម្ចាស់យើងឬក៏ក្មេងខ្វៀលគោខ្វៀលសេះអីគប់កវែងមកពីមុខមកគឺ500នៅពីមុខការពារទាំង500នៅពីក្រោយការពារដូចគ្នា 500នៅ ពីក្រោយបន្តមកទៀតនិយាយពាក្យយ៉ាងពីរោះរកគ្នាទៅវិញទៅមកកុំឲ្យម្ចាស់យើងអប់សក់កុំឲ្យវាស្ងាត់ជ្រាបមាន មាននាង500ពីក្រោយហ្នឹងនិយាយគ្នាសំលេងតវ៉ៅពីរោះទាំងណាសំលេងតវ៉ៅពីរោះមានរឿងមួយនោះដែលព្រះអង្គសម្ដែងប្ររពនាងសេចតានោះនាងសេចតាសុនិសារបស់អនាថបិនកសិទ្ធិណាកូនប្រសាស្ដី អ្នកជាភរិយា របស់នាយកាលៈនោះនឹងប្អូនបង្កើតរបស់វិសាខាមហាបាសិកាទៀតនាងសជាតានឹងបង្កើតមុនដំបូងនោះឆ្លោះគ្នាជាមួយពួកទេសកម្មកអីសពគ្រប់ទាំងអស់បានព្រះអង្គទទួលមានសម្ដែងពីភរិយា7ពួកនោះហើយបានសម្ដែងសតតាបត្តផលនោះពីខកទាំងឡាយពោលសរសើរព្រះដ៏មានពុភៈដែលសម្ដែងធួតែម្ដងនាងសុជាតាកាចដល់ម្លឹងហើយបានសតតាហើយតាំងខ្លួនជា ទាស័យសមាភរិយារបស់ ប្តីឈប់ការចរហូតតទៅបានព្រះអង្គសម្ដែងថាតថាគតធ្លាប់ណាតថាគតនឹងធ្លាប់បានធ្លាប់បានជួយជួយនាងនឹងពីជាតិមុនដែរនាងជាជាតានឹងកើតជាមេត្តារបស់ព្រះបរមពុរិស័ទព្រះអង្គជាព្រះជាទៀតណាព្រះអង្គជាព្រះជាក្នុងការនោះមានមេត្តានឹងកាចពាក្យសម្ដីនឹងនិយាយកំហួកកំហែងចរិយានឹងមិនល្អទេ ប៉ុន្តែព្រះបរមពុរិស័ទមិនតាន់មានឱកាសពេលមួយនាំគ្នាទៅកម្មសួនឧទ្យាននឹងឆ្លងកាត់វាលស្រែអាសត្វតិចនឹងវាផ្អើនឹងកងតបយំអាជាចចាចម្នាក់ម្នាក់យកដៃបិទតិចឆ្លងអាសត្វតិចហ្នឹង ដល់ទៅពេលផុតពីវាលនឹងចូលទៅព្រៃធំធំឬសូវសត្វកវៃយំនាំគ្នាសរសើរទៀតអូយព្រោះអីព្រោះម្លេះទេសត្វកវៃហ្នឹងបានឱកាសហ្នឹងដែលព្រះបរមពុរិស័ទបានពោលឡើងថាមនុស្សខ្លះនិយាយឡើងគឺថាគេមិនចង់ស្ដាប់យោដៃបិទតិជាមនុស្សខ្លះនិយាយទៅពីរោគេចង់ស្ដាប់ពីពោលសរសើរព្រះមេត្តាព្រះបរមពុរិស័ទនឹកថាកូនហ្នឹងនិយាយហ្នឹងគឺសំដៅមករកខ្លួនហើយប៉ុន្តែវាអត់មានស្អីដើម្បីនឹងបកែកនឹងថាអីក៏ខំ អប់រំទូមានខ្លួនទៅកុំឲ្យនិយាយពាក្យសម្ដីអ្វីអ្វីបែរគេស្អប់នោះនឹងព្រះបរមពុរិស័ទលើកយកពជាដកនឹងមកទាំងមេត្តារបស់ព្រះអង្គក្នុងកាលនោះមកជានាងសុជាតានេះមិនមែនសុជាតាមេត្តាព្រះយោទេណាណាសុជាតានេះប្អូនបង្កើតអូនស្រីបង្កើតណាបាសិកាវិសាខាហ្នឹងនេះគ្រាន់តែចង់រំលឹកបន្តិចអំពីរឿងសំលេងសត្វតវ៉ៅវាពីរោះ ចឹងបានជានាងនាងនោះគឺថានិយាយរលគ្នាបញ្ចេញសំឡេងច្រៀងទៅសបាយទៅនៅពីក្រោយនឹងដូចដូចភ្លេងចឹងឯង500គឺមានរបៀបរបបគេមិនមែនជជែកចចាយទៅពីទៅពីទេគេតតគ្នាមកប្រមាណ10 20អញ្ចឹងទៅរួចទៅគេតគ្នាតគ្នាដូចលេងភ្លេងអញ្ចឹងទៀតនាងទាំង500តាមក្រោយហ្នឹងក៏ប៉ុន្តែក្នុងការនោះកុណាលៈ មានពាក្យសម្ដីជាមួយនឹងមេតវៅទាំងអស់នឹងអត់ពីរោះទេសិតតែងែងចេះងែងចុះថោកទៀបស្អីស្អីណាថាឲ្យនាងនាងទាំងអស់ហ្នឹងចឹងណានឹងមើលនៅក្នុងកោណាលជាដកហ្នឹងទៀតនិយាយអំពីតាវៅមួយទៀតណាឧទាជីចឹងកាលនោះកើតជាតាវៅឈ្មោះបណ្ណមុខៈហ្នឹងវាមាន មុខសទៀតទៅវៅហ្នឹងព្រះឧទាយីមានបរិវារអីចឹងដែរដែលហើមុខហើក្រោយអីហ្នឹង50ជាងហៀងឆ្វេងឆ្ដាំពីលើពីក្រោមអីចឹងដែរអូប្អែនណាទេយីហ្នឹងសិតតែអូនល្អណានិយាយជាមួយប្រពន្ធនោះដល់អញ្ចឹងទៅពេលមួយបណ្ណមុខៈហ្នឹងមកជួបនឹងតាវៅ ដែលជាបរិវាររបស់ព្រះបរមពុរិស័ទហ្នឹងបរិវាររបស់ព្រះបរមពុរិស័ទហ្នឹងក៏បានរៀបរាប់សេចក្តីហ្នឹងប្រាប់បណ្ណមុខៈហ្នឹងថាពួកយើងខ្ញុំនេះមិនដែលបានសម្ដីល្អពីប្តីរបស់ខ្ញុំទេប្តីរបស់ខ្ញុំហ្នឹងទោះជាខ្ញុំបំរើបបគុណយ៉ាងណាក៏ដោយមិនដែលមិនដែលសម្ដីល្អមករកពួកខ្ញុំទេសម្ដីសិតតែហងឯងសិតតែថោកទៀត សឹកតែចិត្តស្រាលស្អីស្អីណារៀបរាប់នៅក្នុងហ្នឹងខ្ញុំខ្ញុំនិយាយមិនអស់ទេណាក៏ចង់សម្ដែងយូរហើយក៏ណាលជាដកប៉ុន្តែរឿងនៅក្នុងព្រះជាដកនេះ គឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបអធិស្ស្រ័យរបស់ភិក្ខុទាំង500ដែលដែលនឹកប្រពន្ធនេះណាព្រះអង្គលើកយកព្រះជាដកនឹងមកសម្ដែងនឹងគឺសម្ដែងអំពីទោសរបស់ប្រពន្ធ ណាសម្ដែងច្រើនទៅក្នុងហ្នឹងកណាពុនចាស់និមន្តនិមន្តអានមើលចុះនៅក្នុងសេចក្តីហ្នឹងដើម្បីជួយឲ្យភិក្ខុទាំង500នឹងឯងមានចិត្តធុញទ្រាន់នឿយណាយនឹងគរិវៈហើយស្ដាប់អរិយសច្ចៈធัวចូលទាំងដល់នឿយណាយទៅស្ដាប់ទុក្ខសច្ចសមុទយៈសច្ចចូលបានសម្រេចមគ្គផលណាទាំងពេលដែលទៅព្រះអង្គនាំទៅមកវិញមកខ្លួនឯងដោយរិទ្ធខ្លួនឯង ណាហ្នឹងគឺនៅក្នុងកោណាដែលជាដកហ្នឹងព្រះអង្គមិនលើកយករឿងស្ត្រីដែលល្អល្អទេខ្វះអីស្ត្រីល្អល្អមកកណោតែព្រះអង្គអត់លើកយកទៅសម្ដែងទេក្នុងកោណាដែលជាដកហ្នឹងហើយក្នុងកាលដែលព្រះអង្គសម្ដែងនៅប្រវត្តិរបស់ព្រះអង្គកោណាលៈហ្នឹងក្នុងកាលនោះបណ្ណមុខៈហ្នឹងក៏បានក៏បានពោលឡើងថាអូអញ្ចឹងហ៎ នាងនាងទាំងអស់គ្នាហ្នឹងអញ្ចឹងក៏បានចូលទៅជួបនឹងកុណាលៈព្រះបរមពុរិស័ទហ្នឹងក៏បានពោលដាស់តឿនព្រះបរមពុរិស័ទនឹងឲ្យចេះនិយាយល្អនិយាយពរោះជាមួយប្រពន្ធផងមើលកុំឲ្យពាក្យសម្ដីអាក្រក់អត្រីពេកព្រះបរមពុរិស័ទបណ្ដេញប៉ុណ្ណមុខៈទៀតណាបណ្ដេញអ្នកឯងមិនមែនជាមិត្តរបស់យើងទេកុំមកនិយាយពាក្យសម្ដីអីអញ្ចឹងណា ហើយប៉ុណ្ណមុខៈហ្នឹងក៏ចេញទៅពេលមួយនោះប៉ុណ្ណមុខៈហ្នឹងឈឺទៀតដល់ពេលឈឺទៅប្រពន្ធប្រពន្ធហ្នឹងហើចោលអស់បានព្រះបរមពុរិស័ទកណាលៈហ្នឹងទៅជួយមើលថែរក្សាប៉ុណ្ណមុខៈហ្នឹងឯងនាំផ្លែឈើនាំអីអីទៅឲ្យហើយជាបាលដោយអសត់ផ្សេងផ្សេងនៅក្នុងព្រៃហែមពៀនហ្នឹង បានជាទៅជាទៅបានសម្ដែងការពិតប្រាប់ថាយើងដែលមិននិយាយព្រោះជាមួយពួកនាងនាងអស់ហ្នឹងមកអំពីយើងបានដឹងរឿងច្រើនណាស់ព្រោះណាទាំងក្នុងខ្សែអត្ថសម្លេងពធលេខ787ចឹងសម្ដែងនៅក្នុងកុណាលជាតិដកលេខដកលេខ61ចឹងប្រវត្តិរឿងរ៉ាវពីខាងដើមហ្នឹងបានបន្ត ណាបន្តមកពីខ្សែអត់មុនហ្នឹងឥឡូវនៅក្នុងសេចក្តីដែលសកុណៈគុណាលៈតវៅព្រះបរមពុរិស័ទបានរៀបរាប់ពីហេតុដែលមិនឲ្យអាត្មាអាត្មាអញនឹង និយាយពីរសផ្អែមល្ហែមជាមួយនឹងនាងនាងទាំងអស់ហ្នឹងយ៉ាងណាយ៉ាងណាបើសម្លាញ់ចង់ដឹងរឿងហ្នឹងមកតាមយើងមកនំប៉ុណ្ណាមុខៈហ្នឹងហៅទៅកម្មទីកន្លែងមួយអញ្ចឹងក្នុងកាលនោះគូរុក្ខទេវតាដឹងដឹងរឿងកោណាលៈតវៅព្រះបរមពុរិស័ទហ្នឹង ប្រកាសឡើងនៅនៅសេចក្តីពិតយ៉ាងណាជាអតីតជាតិដែលបានចាំមកយ៉ាងម៉េចពោលទុះរបស់ភរិយានឹងយ៉ាងម៉េចជាមេត្តក្រាមនោះពួករុក្ខទេវតាប្រកាសប្រកាសប្រកាសឲ្យមកស្ដាប់ព្រះបរមពុរិស័ទទាំងទេវតាតាំងពីអាកាសទេវតារហូតចាតមហារាជការទេវតាមកគ្រប់ជាន់ទាំងអស់មកស្ដាប់ព្រះបរមពុរិស័ទ ហើយក្នុងការនោះព្រះអនន្តកើតជាខ្មាតជាស្ដេចខ្មាតទៀតលឺសូកក្រឹកកក្រែងមកស្ដាប់ដែរហើយព្រះសិរីបុត្រជាតាបោះបានសម្រេចអភិញា5ក៏មកស្ដាប់ព្រះបរមពុរិស័ទដែរនៅក្នុងកុណាលជាដកហ្នឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គដល់ពេលវេលាព្រះអង្គប្រកាសសម្ដែងអំពីទោសច្រើនប្រការរបស់ស្ត្រីរបស់ភិយា មេត្តព្រាមហើយសម្ដែងឲ្យពិខុ500នឹងឯងស្ដាប់ដើម្បីឲ្យមានចិត្តនឿយណាយពីការគ្រប់គ្រងផ្ទះព្រះអង្គលើកយករឿងដែលមិនល្អរបស់ស្ត្រីរឿងល្អព្រះអង្គអត់លើកយកមកទេព្រោះឱកាសពេលវេលាគ្រានឹងអធិស្ស្រ័យឧបនិស្ស័យរបស់ភិក្ខុទាំង500ហ្នឹងគឺត្រូវស្រោចស្រង់ដោយកុណាលជាដកហ្នឹង ហើយកុណាលៈព្រះបរមពុរិស័ទនឹងនឹករលឹកឃើញអតីតជាតិច្រើនរឿងណាស់ទៀតបានសម្ដែងថាក្នុងកាលនោះព្រះរាជធីតានឹងមានមានឪពុក2មានប្តី5នាក់ហើយនៅមិនមិនស្កប់ចិត្តត្រូវលោបលាក់ស្រឡាញ់ជាមួយនឹងបរោះគោមម្នាក់ទៀតណា កាលដែលប្របាទព្រំទាត់ទៅវាយដណ្ដើមយកដែនកោសលចឹងណាបាទព្រំទាត់គ្រប់គ្រងនៅដែនកាសីណាណាទៅវាយយកនគរកោសលនឹងសម្រាប់ពរាជាក្នុងនគរកោសលរួចទៅចាប់យកភរិយារបស់ប្របាទកោសលហ្នឹងមកតែងតាំងជាអកមៃសីនៅឯនគរពិរិណសី ទាំងដែលមហេសីរបស់ប្របាទកោសលនឹងមានគួរស្រាប់ហើយណាដល់ពេលប្រសូតមកជាធីតាហើយពរាជាប្របាទនៅដែនកាសីហ្នឹងបាទព្រមតតហ្នឹងអត់មានបុតអត់មានធីតាដល់អញ្ចឹងទៅស្រឡាញ់ស្រឡាញ់បុតរាប់ប្រទានពូឲ្យណាកូនហ្នឹងកើតមកឈ្មោះនាងកណ្ណហាទេវីដែរ ដល់អញ្ចឹងថាចាំដល់ឱកាសពេលវេលាដល់អញ្ចឹងម្ដាយប្រាប់ឲ្យកូននឹងទៅទទួលពរពីបិតាដោយខ្លួនឯងដល់ពេលពេញក្រមុំទៅនោះនាងនឹងថាអត់សុំគ្រឿងអលង្ការអត់សុំរាជសម្បត្តិអត់សុំអីទាំងអស់គឺខ្ញុំម្ចាស់សុំសុំរើសប្តីខ្លួនឯងណាបិតាថាល្អហើយធីតាចាត់ចែងហៅប្រុសប្រុសទាំងអស់ ណាមកទៅរៀបជួរគ្នាឲ្យនាងកម្មហានឹងរើសមើលតាមបង្អួចមកអត់មានពេញចិត្តនរណាទេទេប្រុសប្រុសទាំងអស់ហ្នឹងនៅឯបណ្ឌុកនគរហ្នឹងរាជបុត្រ5អង្គទៅរៀននៅឯនគរតកសិលាក្នុងនោះមានព្រះព្រមពុរិស័ទមួយទៀតកុដណាលៈហ្នឹងកើតជាបុត្រច្បងឈ្មោះអជុនៈ ហើយបន្តមកទៀតមានអ្នកកុលៈទី2ទី3ភេមសេនទី4យុធៈសត្វលៈទី5មហាតេតណាឬគេអ៊ូអហ្នឹងមកមើលគេមកប៉ិនតែឲ្យនាងកណ្ដាហាស្រឡាញ់នឹងបដ ாய் មិនស្រឡាញ់តែមួយស្រឡាញ់ទាំង5ទៀតណាបោះកម្រងការ5វឹបវឹបត្រង់ទៀតណាដូចបោះចូលលោយ៉ាងហ្នឹង វឹបវឹបទៅចាប់កកអ្នកទាំង5ហ្នឹងឯងរត់អត់រួចទេរាជាមានអំណាចចាប់ចែងឲ្យអ្នកទាំង5ហ្នឹងឯងបានមកជាស្វាមីចឹងព្រះជាក៏មិនពេញប្រតិដែរដល់ទៅរើសយកប្តី5អីចឹងនោះប៉ុន្តែបើកូនត្រូវការអញ្ចឹងហើយធីតាត្រូវការអញ្ចឹងហើយក៏រៀបចំឲ្យបានទាំង5នាក់ទៅហើយអ្នកទាំង5ហ្នឹង វិលត្រឡប់ពីរៀនសិលសាស្ត្រមកវិញហើយណាមិនមែនទៅទៅទេវិលត្រឡប់មកវិញហើយក៏នៅនឹងនគរនឹងទៅហើយក៏ធ្វើដំណើរទៅកម្មនគររបស់ខ្លួនអីក៏បានទៅមានប្រពន្ធមួយទាំង5អង្គហ្នឹងទៅក្នុងកាលនោះនាងកណ្ហានឹងមានអ្នកបំរើម្នាក់មិនឲ្យ មិនឲ្យជាមនុស្សល្អទេអ្នកបម្រើនឹងធ្វើកិច្ចការងារប្រុសប្រុសណារើសឲ្យខ្នងគួមទៀតមើលទៅដូចកបិតកអញ្ចឹងគួមរហូតដល់ក្បាលនឹងមិននៅពោះខ្នងគួមនឹងអោនកាច់កាច់ឆ្អឹងខ្នងកងងមកហ្មងហើយអាកកនឹងរៀងវែងបន្តិចដល់អញ្ចឹងទៅអាមុខនឹងមិននៅនឹងពោះឯណាមើលទៅដូចមនុស្សកបិតក្បាលអញ្ចឹងឯង យោនេះយោនោះអីចឹងទៅទៅខ្វាក់ទៅថ្វាយនាងកណ្ហានឹងចុះឡើងចុះឡើងប្តីអត់នៅស្រឡាញ់បរោះគោមនឹងឯងទៀតណាពេលនឹកនឹកឃើញនឹកឃើញបរោះគោមនឹងទៅវាចង់ចង់ស្រឡាញ់ណាយោបរោះគោមនឹងមួយទៀតទៅគឺលោបលាក់មិនឲ្យប្តីទាំង5នឹងដឹងហើយនៅពេលដែលសាងសងគ្នាពោលពាក្យថា ណាពោលពាក្យថាខ្ញុំខ្ញុំស្រឡាញ់បងនឹងជាងគេណាហើយក្នុងចិត្តនឹងចង់តែសម្លាប់ប្តីទាំង5យកឈាមមកលាងជើងបងឯងអូយចឹងទៀតហើយដល់ទៅនិយាយជាមួយគ្នានឹងប្តីទាំង5នឹងម្ដងម្នាក់ម្ដងម្នាក់និយាយខុសខុសគ្នាទៀតនិយាយភាសាអូនបងហ្នឹងបើខ្ញុំ ខ្ញុំនឹងលះបង់ជីវិតចំពោះបងហើយបងជាម្ចាស់ហើយស្រឡាញ់បងនឹងជាងគេនឹងនិយាយជាមួយអជុនៈហ្នឹងអត់ពីប្របីតាទៅខ្ញុំនឹងយករាជសម្បត្តិនឹងជូនបងថ្លៃបងហើយទៅនិយាយជាមួយអ្នកទាំង4ទៀតដូចគ្នាចឹងហ្នឹងបើកែសម្ដីហ្មងទៅណាក្រោយមកឈឺតែពេលឈឺប្តីទាំង5ហ្នឹងទៅអង្គុយ អាចជាអ្នកហ្នឹងអង្គុយពីលើជាបាច់ក្បាលជាឈឺក្បាលហើយ4អ្នកទៀតដៃ2ជើង2ហ្នឹងយកមកដាក់លើភ្លៅច្បាច់ឲ្យនឹង5នាក់ហ្នឹងនាងនឹងធ្វើសញ្ញាអាកំបាំងដែលធ្លាប់និយាយជាមួយនឹងព្រះអង្គទាំង5ហ្នឹងហើយពីរឿងអាកំបាំងដែលថាអត់ពី3ដើរទៅប្រគល់រាជសម្បត្តិឲ្យហ្នឹងណា មានមានសញ្ញាអាកម្បាំងនឹងឲ្យឲ្យស្វាមីនឹងដឹងទៀតទៀតនៅ កោយក្បាលពីលើផ្លូវអជុនៈហ្នឹងណែញាក់ក្បាលញាក់ក្បាលឲ្យអជុនៈហ្នឹងដឹងដឹងថាអត់ពីបីតាទៅឲ្យបងសោយរេហើយជាមួយអ្នកទាំង4ទៀតញាក់ដៃញាក់ជើងសញ្ញាអាកំបាំងហ្នឹងគឺគ្រាន់តែញាក់ដឹងហ្មងចឹងព្រោះធ្លាប់ញាក់អញ្ចឹងប្រាប់ហើយណោះតែញាក់រួចទៅនិយាយដល់លើកនេះអត់និយាយទេប៉ុន្តែគ្រាន់តែញាក់គេដឹងណាហើយបរោះគោមហ្នឹងនៅក្នុងឋានៈជាអ្នកបម្រើហ្នឹង នាងឯនេះកលាស់អណ្ដាតបញ្ចេញអណ្ដាតដល់បន្តិចហើយកាហែមកខឹសអ្នកឯនោះដឹងបាត់ហើយស្លាប់ធ្វើអញ្ចឹងហ៎ជាសញ្ញាអាកំបាំងមួយប្រាប់ថាចង់តែសម្លាប់ប្តីទាំង5ហ្នឹងយកឈាមទៅលាបជើងបងហ្នឹងគឺគ្រាន់តែធ្វើមកខឹសប៉ុណ្ណឹងអ្នកឯនោះដឹងបាត់ហើយព្រះបរមពោធិសត្វដឹងរឿងហ្នឹងទៀតឃើញសញ្ញាហ្នឹង រួចទៅដល់ពេលវេលាចេញមកហៅប្អូនទាំង4ហ្នឹងមកសួរប្អូនទាំង4ហ្នឹងអត់ដឹងរឿងអីទេគឺដឹងតែរឿងខ្លួនឯងដែលនាងហ្នឹងធ្វើសញ្ញាប្រាប់ទេទាំងក្រៅពីនឹងទៀតអត់ដឹងទេព្រះបរមពុរិស័ទប្រាប់ប្រាប់ទៅនិយាយទៅដឹងរឿងចឹងនាងនឹងនិយាយជាមួយខ្លួនណាមិចនិយាយជាមួយអ្នកតីមិនមិនពាក្យដូចគ្នាក៏មានចិត្តភញទ្រាន់លឿនណាស់ហើយក៏រត់ចោលនាងកណ្ដាហានឹងឯងទៅព្រៃហែមពៀនបួសជាតបោះ ទាំង5អង្គហ្នឹងទៅហើយរឿងហ្នឹងកុណាលៈកុណាលៈបរមពុរិស័ទតាវៅហ្នឹងសំដែងចឹងថាយើងរលឹកជាតិយើងបានក្នុងកាលនោះយើងជាអជនៈនឹងឯងណារួចទៅរឿងទី2រឿងទី2មានអ្នកបួសស្រីស្លៀកពាក់សនៅក្នុងព្រៃខ្មោចទៀតឈ្មោះនាងបញ្ចតតាវី ប្រព្រឹត្តបៈធัวអត់បាយ4ថ្ងៃបានបរិភោគមកពេលអត់បាយ4ថ្ងៃហូតល្បីអំពីគុណរបស់នាងបញ្ញបញ្ចតបាវីអញ្ចឹងល្បីដល់ពេញព្រះនគរទាំងអស់រហូតណាណាផ្លាត់ផ្លាត់ជើងផ្លាត់ដៃអីក៏លន់មាត់បញ្បញ្ចតបាវីដូចយើងផ្លាត់មាត់ពុទ្ធធោអញ្ចឹងហ្នឹងក្នុងការនោះអ្នកនគរនឹងនឹករលឹកឃើញគុណនាងនឹងក្រៃលែង ក្នុងពេលមួយនោះអ្នកបរិភោគទឹកសវណ្ណតែកូនជាងមាសណាតែកូនជាងមាសមកជួបជុំគ្នាហើយម្នាក់នោះសវណ្ណម្នាក់នោះសវណ្ណស្រាប់តែដួលទៅផ្លត់មាត់បញ្ចិត្ត បញ្ចតបាលីដោយផ្លាត់មកពុទ្ធោយើងយើងនឹកពុទ្ធោអញ្ចឹងនេះនោះផ្លាត់មកនឹកទៅនាងនោះឯងណាកូនជាងមេះមួយនោះថានៅឯងស្អីស្មានតែស្មានតែនាងនឹងនោះអស់ចាទៅហ៎យើងមិនធ្វើទេបើយើងធ្វើ7ថ្ងៃយើងនាំយកមកឲ្យចាក់ស្រាឲ្យពួកយើងផឹកអត់មានណាជឿទេអត់ជឿភ្នល់គ្នាភ្នល់ក៏ភ្នល់ដល់អញ្ចឹងទៅ កូនជាមាសហ្នឹងចូលទៅក្នុងព្រៃខ្មោចហ្នឹងមានបណ្ណសាលាមួយធ្វើជាអ្នកបួសដែរនាងបញ្ញតបាវីហ្នឹងសម្គាល់ថាជាអ្នកបួសហើយក៏មកគោរពអត់មើលមុខទេអត់មានមើលមុខអ្នកឯងមួយថ្ងៃទី1មកគោរពអីគោរពទៅវិញទៅថ្ងៃទី2ក៏ដូចគ្នាថ្ងៃទី3ក៏ដូចគ្នាអត់និយាយរោទៀតដល់ថ្ងៃទី4គួរសមណា នាងណាសុខប្រព្រឹត្តទៅជាធម្មតាទេឬតែគ្រាន់តែសួរប៉ុណ្ណឹងឯនោះអសបាយបានលោកម្ចាស់ដែល ជាអ្នកប្រព្រឹត្តតបៈធัวតឹងតែង បាននិយាយរោនៅបានយូរបន្តិចឆ្លើយតបអីចឹងទៅក៏ចេញមកថ្ងៃទី5គួសំច្រើនជាងមុនថ្ងៃទី6សាកសួរច្រើនទៀតថ្ងៃទី6ហ្នឹង ថានាងប្រព្រឹត្តបៈធัวយ៉ាងម៉េចខ្ញុំម្ចាស់ហំអត់បាយ4ថ្ងៃបានបរិភោគមួយពេលចេះលោកម្ចាស់វិញតែយើងអត់បាយម្ដង7ថ្ងៃហ៎បានបរិភោគមួយពេលអត់តែថ្ងៃទេយប់ដាក់ពេញពេញពោះចឹងអត់តែថ្ងៃទេណាបោកនាងហ្នឹងណាបោកនាងបញ្ញតតាវីហ្នឹង រួចទៅនាងមកបួសប្រព្រឹត្តបៈធัวហ្នឹងប្រហែលឆ្នាំហើយថាខ្ញុំ12ឆ្នាំហើយហើយចុះលោកម្ចាស់វិញយើងទៅប្រហែល6ឆ្នាំទេហើយហើយចុះនាងបាន សម្រេចនៅនៃខមៈគុណអីយ៉ាងណាហើយអត់ទេលោកម្ចាស់អើយខ្ញុំអត់មានបានសម្រេចនៅគុណធัวអីទេ យើងឯនេះវិញក៏អញ្ចឹងដែរការដែលនៅគ្រប់គ្រងផ្ទះហ្នឹងក៏មិនបានអីហើយមកប្រព្រឹត្តនេះនៃកម្មគុណក៏អត់បាន មើលទៅនរកហ្នឹងវាមិនមែនសម្រាប់តែយើងពីរនាក់ទេណោះណាមនុស្សមកសន្ធឹកទៀតហ្នឹងកុំឲ្យនៅត្រាំត្រែងអញ្ចឹងបើវាមិនបានអីអញ្ចឹងនោះនាងនោះថាខ្ញុំនោះគិតចឹងយូរហើយបើមិនដឹងទៅពឹងដល់ណាបើលោកម្ចាស់មិនចោលខ្ញុំទេខ្ញុំក៏សុខចិត្តទៅនៅជាមួយណាប៉ុណ្ណឹងព្រមព្រៀងគ្នានាំមកផ្ទះណាយប់ហ្នឹងនៅជាមួយគ្នា ស្រឡាញ់គ្នាទៅស្អែកឡើងតុបតែងដូរខោអាវអីអស់នាំទៅជួបជុំមិត្តភ័ក្តិឈ្នះរង្វាន់1000កហបណៈទៀតនាំប្រពន្ធទៅចាក់ស្រាឲ្យមិត្តភ័ក្តិហ្នឹងហ្នឹងក្នុងកាលនោះព្រះបរមពោធិសត្វកើតជាស្ដេចគ្រុឌតាមដានរឿងហ្នឹងទៀតដឹងរឿងទាំងអស់ហ្នឹងហើយបានមកជាកុណាលៈហ្នឹងបានរៀបរាប់ទៅហ្នឹងហើយដល់ទៅរឿងទី3 កណាលៈព្រះបរមពុរិស័ទនឹងសម្ដែងឲ្យបណ្ណមុខៈនឹងស្ដាប់ ហើយព្រះសម្មាសម្ពុទ្ធជាអ្នកសម្ដែងនៅពិជាដកនឹងណាព្រះសម្មាសម្ពុទ្ធសម្ដែងចឹងប៉ុន្តែរឿងរ៉ាវពីអតីតៈនឹងកណាលៈនឹងលើកយកមកហើយបានប្រពុតព្រះអង្គសម្ដែងតមកទៀតហ្នឹងទី3ហ្នឹងស្ដាច់នគរស្ដាច់នគរពេរិណសី ទៅវាយដែនកោសលដូចរឿងទី1ដែរចឹងណាប៉ុន្តែមិនមែនសម័យកាលជាមួយគ្នាទេបរិជាផ្សេងគ្នាសម្រាប់បរិជាដែនកោសលបាននាំយកភិរិយានឹងមកមានមានមានគោឲ្យស្រេចចឹងប៉ុន្តែលើក្រោយនេះកើតជាកូនប្រុសលើកមុនកើតនាងកណ្ហាកូនស្រីចឹងដែលថាឪពុកពីប្តី5ណា ឪពុកពីរឪពុកបង្កើតមួយព្រះរាជាដែនកោសលហើយមួយទៀតប្របាទដែនកាសីនេះដែលថាឪពុកពីរនោះហើយប្តី5នោះដល់លើកនេះមកដល់ពេលមកកើតជាកូនប្រុសរឿងមួយផ្សេងទៀតកើតជាកូនប្រុសណាម្ដាយគិតថាកូនយើងប្រុសអញ្ចឹងព្រះរាជានឹងគិតថាជាកូនរបស់សត្រូវហើយនឹងសម្លាប់កូនយើងជាពិតប្រាកដ យើងមិនឲ្យកូនយើងត្រូវពរាជាសម្លាប់ទេក៏នាំយកកូននឹង ទៅដាក់នៅក្នុងព្រៃស្មាក់សានទៀតសងព្រេងតែមុខមុខតែពរាជាសម្លាប់ហើយព្រោះជាកូនរបស់សត្រូវនឹងព្រះអង្គតាប់អានហើយកូនសត្រូវនេះព្រោះពុកកូននឹងគឺជាប្របាទកោសលដែលពរាជានៅដែនការសីនឹងទៅសម្លាប់ដណ្ដើមយកនគរនោះប៉ុន្តែមិនសម្លាប់ភរិយា ទេនាំយកភរិយារបស់ប្របាទ កោសលនឹងមកធ្វើជាភរិយាហើយកើតកូនមកនឹងកូនប្រុសនឹងអញ្ចឹងម្ដាយនឹងភ័យនឹកក្រែងលោកព្រះរាជាដែនកាសីនឹងសម្លាប់កូននឹងព្រោះជាបីបីដានឹងបីដានឹងព្រះរាជាអ្នកសម្លាប់ហើយមិនមិនចង់ទុកកូនទៀតម្ដាយនឹងគិតតែខ្លួនឯងទេមិនចង់ទុកកូនទៀតក្រែងលោកកូននឹងសងសឹក ណាសងគំនុំដែលពរាជាសម្រាប់បេតាហ្នឹងម្ដាយហ្នឹងគិតតែខ្លួនឯងទេបានយកកូនហ្នឹងទៅដាក់នៅព្រៃស្មាក់សានហើយឪពុករបស់កូនហ្នឹងពរាជាដែនពរាជាដែនកោសលដែលចៅជីបង្គុតទៅចាញ់សង្គ្រាមណាកើតជារុក្ខទេវតាទៀតបានបណ្ដាលឲ្យអ្នកខ្វៀលពពេនឹងគៀងពពេមកកន្លែងហ្នឹងឯងមេពពេមួយហ្នឹងដាក់ដោះឲ្យកូននឹងបៅចឹង ឆ្នាំដល់ដល់អ្នកខ្វៀលប្រពេនឹងបានជួបហេតុការណ៍ហ្នឹងក៏ស្រឡាញ់យកទៅចិញ្ចឹមយកទៅឲ្យប្រពន្ធនឹងចិញ្ចឹមទៅប្រពន្ធនឹងអត់មានកូនវាអត់មានទឹកដោះដល់អត់មានទឹកដោះឲ្យកូននឹងបៅដោះមេប្រពេនឹងទៅបៅបានប្រមាណខែប្រពេនឹងងាប់ ឲ្យបៅដោះមេប្រពេមួយទៀតមេប្រពេនោះងាប់ទៀតដល់អញ្ចឹងបរោះជាប្តីមុនដំបូងស្រឡាញ់ទៅក្រោយមកមិនដឹងជាមនុស្សចង្រៃអីយ៉ាងម៉េចទេចិត្តតែឲ្យងាប់មេប្រពេអញ្ចឹងណាក៏យកទៅដាក់នៅក្នុងឆ្នាំងមួយធំបិទគ្របហើយបដែតទឹកអ្នកតកូលចន្ទដៀលណា ចុះទៅកំពង់ទឹកឃើញរើសយកមកស្រឡាញ់ទៅចិញ្ចឹមបានធំទៅរហូតអាយុ7ឆ្នាំណារហូតអាយុ6ដណ្ដប់ហើយអ្នកតកូលចាំដៀលនឹងតែងតែចូលទៅព្រះរាជវាំងធ្វើជាងជួសជុលអ្វីៗផ្សេងផ្សេងដល់តែពេលកូននឹងធំពេលមួយនឹងយកកូនទៅដែរជួយធ្វើកិច្ចការងារក្នុងព្រះរាជវាំងណា រាជវាំងហ្នឹងគឺនៅក្នុងនគរពារាណសីហ្នឹងណាហើយមហេសីហ្នឹងបន្ទាប់ពីយកកូនទៅចោលក្នុងព្រៃស្ម័កសាមនឹងចោលនឹងដោយបំណងល្អក្នុងចិត្តទេគិតខ្លួនឯងកុំឲ្យព្រះរាជាសម្លាប់នឹងសងតាមវាសនាទៅនោះក្រោយមកមានកូនស្រីណាមានកូនស្រីឈ្មោះក៏រំកិទេវី ករុងកទេវីនឹងឯងធ្វើដំណើរចុះឡើងចុះឡើងទៅជួបនឹងនឹងបងនឹងឯងចឹងមើលតែអត់ស្គាល់គ្នាថាបងទេម៉ែជាមួយគ្នាឪពុកផ្សេងគ្នាណាហើយក៏ចាប់ចិត្តវឹបហ្មងស្រឡាញ់ចឹងតាស្រឡាញ់រហូតទៅមកចុះឡើងទៅមកចុះឡើងក៏លួបលាក់ស្រឡាញ់គ្នាទៅរហូតដល់ទៅពួក អ្នកនគររាជបរោះនឹងដឹងផ្អើលគិលឡើងក្រាបទូលដល់ព្រះរាជាព្រះរាជាឲ្យចាប់បរោះនឹងមកដើម្បីនឹងកាត់ទោសហើយរាជបរោះវិនិច្ឆ័យក្តី ទៅថាមានទោសធ្ងន់ណាស់មិនមែនឲ្យស្លាប់ស្រួលស្រួលទេមុននឹងស្លាប់ធ្វើទរណកម្មឲ្យក្រៃលែងសិនបានរុក្ខទេវតាជាបីតានេះមកចូលជាមួយ គ្នានឹងភរិយានេះទៀត ចូលជាមួយគ្នានឹងមហេសីពាយានេះណាដែលកាលដែលនៅដែនកោសលនឹងមិនជាភិយាស្វាមីច្រាប់តន់ញញុំដាក់តន់ណាណាចូលមកជាមួយនឹងមហេសីពរាជានឹងឲ្យមហេសីនឹងមកក្រាបទូលពរាជារៀបរាប់រឿងទាំងអស់ចឹងរៀបរាប់រឿងថា កូនប្រុសនេះមិនមែនកូននរណាទេគឺជាកូនរបស់ខ្ញុំម្ចាស់នឹងឯងតាមពិតពីមុនខ្ញុំម្ចាស់នឹងបានពោលមុខសារចំពោះព្រះអង្គថាបុត្រខ្ញុំម្ចាស់នឹងស្លាប់តាមពិតខ្ញុំម្ចាស់នឹកក្រៃលោព្រះអង្គនឹងសម្លាប់កូនខ្ញុំម្ចាស់ដោយចាត់ទុកថាជាកូនសត្រូវខ្ញុំម្ចាស់ភ័យយកកូននឹងទៅចោលក្នុងព្រៃស្ម័កសាន ខ្ញុំសូមអភ័យទោសដែលខ្ញុំបានកុហកព្រះអង្គហើយរឿងរ៉ាវតទៅទៀតហ្នឹងគឺអ្នកខ្វៀលប្រពេហ្នឹងរើសយកទៅចិញ្ចឹមហើយឲ្យបៅដោះមេប្រពេរៀបរាប់ទាំងអស់មេពេចិត្តងប់ងាប់ទៅបានបណ្ដែតដាក់ក្នុងឆ្នាំងចោលទៅបានអ្នកដែលមកធ្វើកិច្ចការងារក្នុងព្រះរាជវាំងនេះរើសយកមកចិញ្ចឹមហ្នឹងបើព្រះអង្គមិនជឿទេហៅអ្នកទាំងអស់ហ្នឹងមកសាកសួរជាបន្តបន្តទៅ អរុគទេវតាហ្នឹងមកចូលនាងហ្នឹងគឺនិយាយចឹងហ្មងចឹងហើយនាងហ្នឹងមានដឹងរឿងសពគ្រប់អីគ្រាន់តែយកកូនទៅចោលក្នុងព្រៃស្មាក់សានទៅលេងដឹងរឿងទៀតបាត់ហើយតែឪពុកទេឲ្យនាងហ្នឹងនិយាយទាំងអស់ហើយឲ្យហៅមកសួរព្រះជាតិចាត់ចែងហៅឲ្យមកសួរចឹងហៅទៅឪពុកម្ដាយដែលជាតកូលចាំដៀលហ្នឹងរៀបរាប់ប្រាប់ ក្រាបទូលរាជាមែនមានកូនបង្កើតទីណាឬពីឆ្នាំនឹងមកហើយហើយបានតាមទៅទៅសួរអ្នកខ្វៀលប្រពេហ្នឹង ដឹងណាដឹងតាម មហេសីនឹងប្រាប់តអ្នកខ្វៀលប្រពេនឹងបណ្ដែតមានប្របាកសើបសើបវែងឆ្ងាយអីហៅអ្នកដែលចិញ្ចឹមប្រពេខ្វៀលប្រពេនឹងមកសួរទៅថាមែនបានដាក់ឆ្នាំងនេះនេះនេះអីឆ្នាំងនឹងនៅឥឡូវផងទៀតផោះតាងស្រាប់ប្រាប់បញ្ជាក់អញ្ចឹងទៅរើសពីព្រៃខ្មោចមកបានសបាយប្រតិរីករាយឡើងវិញ ណាសបាយប្រតិយព្រះរាជាថាអូគឺជាជាកូនរបស់ព្រះរាជាមានជាតិស្មៅគ្នាក៏រៀបចំអភិសេកឲ្យបានទៅរួចបានដាក់ឈ្មោះថាអេលកៈកុមារព្រោះថាជាអ្នកបើទឹកដោះពពែនឹងអេលកៈវាពពែណាណាចឹងទៅហើយដល់ពេលបានអភិសេកទៅព្រះរាជាឲ្យទៅគ្រប់គ្រងនៅដែនកោសលទៅព្រោះដែនកោសលដែលជាដែនរបស់ឪពុកហ្នឹង បង្ហាញពីទឹកចិត្តអត់មានគំនុំគុំគួនចងអាឃាតអីជាមួយនឹងកូនតទៅទៀតទេឲ្យកូននឹងទៅគ្រប់គ្រងនៅដែនកោសលដល់ទៅគ្រប់គ្រងនៅដែនកោសលនឹងទៅព្រះរាជាគិតថាកូននឹងអត់បានរៀនសិលសាស្ត្រអីទេព្រោះមានប្រវត្តិចឹងមកមានបានទៅរៀនឯណារវល់តែចោលរវល់តែបណ្ដែតទឹកទៅនៅជាមួយពួកចាំដេលហើយធ្វើការងារជាងជួសជុលអីអីអញ្ចឹងដល់អញ្ចឹងទៅក៏បានចាប់ ម្នាក់ទៀតឈ្មោះឆលង្គៈឈ្មោះឆលង្គៈបរោះឲ្យទៅធ្វើជាសេនាបតីរបស់អេលកៈកុមាររាជនោះដើម្បីជួយកិច្ចការងារសពគ្រប់ជួយកិច្ចការងារព្រះរាជាព្រោះជាអ្នកចេះដឹងច្រើនជាអាចារ្យបង្ហាត់បង្រៀនដល់ព្រះរាជានៅដែនកាសីនេះផងចាប់ឲ្យទៅជួយព្រះរាជបុត្រ អេដកៈកុមាររាជនឹងកិច្ចការងារក្នុងការគ្រប់គ្រងប្រទេសនោះនឹងនឹងគឺព្រះបរមពុរិស័ទទាំងឆលៀងឆលង្គៈនេះឆលង្គៈបរោះនេះដែលជាកុណាលៈហ្នឹងក្នុងជាតិមុនហ្នឹងកើតជាឆលង្គៈសេនាបតីហ្នឹងទៅទៅបាននាងករង្គៈទេវីនឹងឯងលួបលាក់ស្រឡាញ់ឆលង្គៈនឹងឯងចឹងណា ហើយឆលង្គៈនេះមានអ្នកបំរើម្នាក់តែនាំយកសម្ពុតនាំយកបោះបោផ្សេងផ្សេងទៅនាំយកអ្វីអ្វីផ្សេងផ្សេងទៅហ្នឹងឈ្មោះធនន្ទេវាស័យអ្នកបំរើរបស់ឆលង្គៈនេះធនន្ទេវាស័យហ្នឹងត្រូវនាងក៏រង្គៈទេវីហ្នឹងលួបលាក់ស្រឡាញ់ម្នាក់ទៀតទាំង បានកោណាលៈនឹងពោលថាណែប៉ុណ្ណាមុខៈយើងដឹងរឿងរបស់យើងណាក្នុងកាលនោះឆលង្គៈបរោះនឹងគឺយើងនឹងហើយរៀបរាប់ទៅបានបានបញ្ជាក់អំពីហេតុដែលមិនឲ្យយើងនិយាយបរោះជាមួយនឹងមេតវៅទាំងអស់នឹងនោះវាមានរឿងដែលយើងបានដឹកអញ្ចឹងនឹងរឿងទី3ចឹងណាហើយមានរឿងទី4ទៀតញាតិញោមស្រីស្រីអត់ចង់ស្ដាប់ទេហ៎ ឥឡូវដល់ម៉ោងហើយណានៅមានរឿងវែងឆ្ងាយទៀតចឹងណាហើយក្រោយមកព្រះអង្គទ្រង់ប្រកាសសម្ដែងនៅមហាសមយៈសោតក៏ដោយតកតួងនឹងរឿងដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងកុណាលជាដកនឹងដែរណានៅមានរឿងដែលកុណាលៈ បរមពុរិស័ទនឹងបានបាននឹករលឹកជាតិឃើញហើយលើកយកមកសម្ដែងប្រាប់នោះមានរឿងមួយទៀតដែរចឹងណាប៉ុន្តែចាំតទៅថ្ងៃពុទ្ធក្រោយកុំឲ្យហួសម៉ោងច្រើនសេចក្តីនេះគ្រាន់តែជាបជាដកមួយជាពិសេសសម្រាប់បកណាពុនចាស់ណាព្រះអង្គតាអូស្ត្រាលីអីហ្នឹងណាបានមើលកុណាលៈជាដកហ្នឹងទៅថ្ងៃស្ៅហ្នឹង និមន្តទៅហើយម្នាក់ណាឡើងយន្តហោះទៅប្រហែល3ខែអីនិមន្តមកចាំព្រះវស្សានៅភ្នំតាក្រៀមទៀតទេណាណាទៅក្រៀមទៀតហ្នឹងរឿងរ៉ាវហ្នឹងព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យអធិស្រ័យរបស់ភិក្ខុទាំង500នោះបើមិនសម្ដែងកុណាលៈជាដកហ្នឹងមិនមិនឈប់នឹកប្រពន្ធនឹងដោយបតីករណាទៀតញាតិញោមស្អីប្រុសទាំងអបានស្ដាប់ហើយក៏បីយល់ជ្រាបណាអេចំណែក រឿងរ៉ាវអីផ្សេងផ្សេងទៀតជាគុណសម្បត្តិរបស់ស្ត្រីមានរាប់មិនអស់សន្ធឹកសន្ធាប់ណាដូចជាអ្នកកលៈមេត្តាអ្នកកលៈបៃតាដែលជាព្រះសោតាបានហើយឧបាសិកាវិសាខាឯកតកៈឧបាសិកាផ្សេងផ្សេងរហូតដល់ទៅភិក្ខុនី ជាឯកតកៈរាប់រយអង្គ ដែលជាព្រះអរហន្តីដែលជាព្រះអរិយសាវិកា ដែលជាអ្នកទំនុកបំរុងពុទ្ធសាសនាមានច្រើនសម្បើមទាំងប៉ុន្តែឱកាសពេលវេលាហ្នឹងគឺព្រះអង្គត្រូវលើកយកវិជាដកហ្នឹងមកសម្ដែងតម្រូវទៅតាមឧបនិស្ស័យរបស់រាជកុមារ កុមារអញ្ចឹងប៉ុន្តែសុទ្ធតែជាអ្នកមានប្រពន្ធអស់ហើយណាទាំង500អង្គហ្នឹងដោយសារព្រះអង្គនាំទៅឲ្យឃើញតាវៅហ្នឹងហើយតាវៅហ្នឹងគឺព្រះអង្គសម្ដែងថាតំណពូជពងពីព្រះអង្គហ្នឹងមកប៉ុន្តែវាចេះតែបាត់បាត់បាត់អស់ទៅពីមុននោះ500ពីលើពីក្រោមពីចំហៀងពីមុខពីក្រោយអីទាំងអស់ហ្នឹងហើយមាន500ទៀតទៀតដែលបំរើកោណាលៈ បរមពោធិសត្វហ្នឹងទៅស្វែងរកផ្លែឈើហ្នឹង500ផ្សេងទៀតមករៀបចំទុកសម្រាប់កុណាលៈបរមពោធិសត្វទាំងអស់ប្រមាណទេទាំងអស់ពីពីក្រោម500ពីលើ500ពីណាឆ្វេងស្ដាំ4មុខក្រោយទៀតណា7ណាទៅស្វែងរកផ្លែឈើ8 8 5ដង40ទាំង40ដាក់0ប្រមាណ ទាំងអស់ប្រហែលទាំងអស់4000ទៀតហើយនៅមាននាងមេ2នោះ4002ទៀតជាអ្នកពំឈើនោះហ្នឹងហើយព្រះបរមពុរិស័ទអត់ដែលបាននិយាយពីរស់ជាមួយទេហ្នឹងប្រវត្តិរឿងរ៉ាវនៅវែងឆ្ងាយហើយមានពាក្យរបស់ព្រះអនន្តដែលកើតជាស្ដេចខ្មាតមានពាក្យរបស់ព្រះសិរីបុត្រដែលជាព្រះតាបោះ រឿងរ៉ាវហ្នឹងខ្ញុំកណ្ដាលបាទរតនាមកគ្រាន់តែដើម្បីបញ្ជាក់ឲ្យឃើញថានៅក្នុងក្នុងថ្ងៃមុនសំដែងរឿងរ៉ាវហ្នឹងបានប្រមាណរឿងហើយ3រឿងហ៎អត់ចង់ចាំរឿងលោកគ្រូអីចឹងហ៎លើខែមួយរឿងទៀតដែលកុណាលៈតាវ៉ៅព្រះបរមពុរិស័ទហ្នឹង បានសម្ដែងនៅក្នុងក្នុងកាលនោះព្រះរាជា ដែនកោសលនឹងទៅច្បាំងដណ្ដើមដែនកាសីហើយសម្លាប់ព្រះរាជាទៀតសម្លាប់ព្រះរាជាដែនកាសីហើយដណ្ដើមយកភរិយារបស់ព្រះរាជាដែនកាសីនឹងមកទាំងដែលមហេសីរបស់ព្រះព្រះរាជានៅដែនកាសីនឹងមានគោ ក៏យកមកហើយស្រឡាញ់ពេញចិត្តលើកតម្កើងជាអកមៃសីហើយដល់ទៅពេលមានបុតមានបុតប្រុសហើយក៏ស្រឡាញ់ពេញចិត្តដូចជាបុតបង្កើតអញ្ចឹងប្របាកោសលណាទៀតដល់ទៅពេលធំឡើងនឹងរៀបចំអភិសេកឲ្យទៅគ្រងរាជនៅឯដែនកាសីនគរពរិណសីដែនកាសីចឹងឲ្យទៅគ្រប់គ្រងនគរខាងបៃតាហ្នឹងទៅ ដល់ទៅពេលមេត្តានៅឯដែនកោសលនេះយូរនឹកកូនចង់ទៅសួរកូនហ្នឹងក៏រៀបចំដោយបរិវារយ៉ាងច្រើនលាព្រះស្វាមីប្របាទដែនកោសលហ្នឹងទៅទៅឈប់សម្រាកនៅនឹងតាមផ្លូវដាក់ដំណាក់តាមផ្លូវក្នុងការនោះមានព្រាមរនុបម្នាក់ណាឈ្មោះបញ្ចាលៈចន្ទៈណា មានរូបរាងស្អាតទេនាំយកនាំយករបស់របរមកថ្វាយដល់អកមៃសីនៃព្រះរាជាបញ្ចាលចន្ទៈហ្នឹងនាងឯនេះគ្រាន់តែឃើញចាប់ចិត្តស្រឡាញ់វឹកណាហ្នឹងកោណាលៈសកណៈព្រះបរមពុរិស័ទទៅកើតជាតវៅហ្នឹងលើកយករឿងផ្សេងផ្សេងមកដើម្បីប្រាប់ដល់តវៅប៉ុណ្ណមុខៈនោះ ហើយវិជាដកនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដើម្បីទូលមានភិក្ខុទាំង500អង្គខាងកោលយៈវង250ខាងសក្យវង250ដែលទៅបួសហើយដើម្បីបូជាថ្វាយព្រះអង្គដោយពួកពញាតតែភរិយានឹងក៏ចេះតែផ្ញើសម្បត្តិទៅផ្ដាំផ្ញើទៅនឹករលឹកស្វាមីអញ្ចឹងហើយលោកក៏ រំជើបរំជួលក្នុងចិត្តនឹកភរិយានឹងណាដែលទៅតែរៀបការហើយខ្លះយូរឆ្នាំអីខ្លះនឹករលឹកហ្នឹងព្រះអង្គនាំទៅព្រៃហែមកពៀនហ្នឹងឲ្យឃើញតាវៅហ្នឹងហើយព្រះអង្គសម្ដែងកោណាលជាដកដើម្បីជួយពិខុទាំង500អង្គហ្នឹងទាំងព្រះអង្គនាំទៅដោយរិទ្ធណាប៉ុន្តែដោយអំណាចពជាដកហ្នឹងធ្វើឲ្យពិខុបានសម្រេចគុណធម៌ចន់ខ្ពស់មុនមកវិញដោយខ្លួនឯងទៀតដោយរិទ្ធខ្លួនឯងឯងកោណាលៈ ព្រះបរមពុរិស័ទនឹងបានរៀបរាប់រឿងរ៉ាវជីវិតដែលធ្លាប់ជួបប្រសពមកហ្នឹងក្នុងការនោះកុណាលៈបរមពុរិស័ទហ្នឹងគឺជាបញ្ចាលៈចាំដៈនឹងឯងណាក៏បាននៅពី3ថ្ងៃជាមួយនឹងអគ្គមេសីទៅចឹងណាដាច់កាមេទាំងអស់គ្នាព្រះបរមពុរិស័ទហ្នឹងក៏អញ្ចឹងហើយ រួចទៅក៏ប្រញាប់ប្រញាប់ធ្វើដំណើរទៅដែនកាសីនៅជាមួយកូននឹងមិនបានប្រមាណទេប្រញាប់លាកូនមកវិញមកបោះដំណាក់នៅនឹងជួបជាមួយនឹងបញ្ចាលចន្ទៈនឹងពីរបីថ្ងៃទៀតនៅប្រព្រឹត្តការទ្រុសសិលជាមួយគ្នានឹងរួចបានធ្វើដំណើរមកហើយចាប់តាំងពីនឹងមកនៅមិនយូរទេណាបន្តិចលាព្រះស្វាមីមកសួរសុខទុក្ខកូនណា នៅនឹងពីបីថ្ងៃទៅហើយលាកូនមកវិញប្រញាប់ប្រញាប់មកវិញនៅពីបីថ្ងៃទៅហ្នឹងក្នុងកាលនោះមនាលបណ្ណមុខៈបញ្ចាលចន្ទៈហ្នឹងមិនគឺដណាទេគឺយើងហ្នឹងហើយយើងដឹងរឿងរ៉ាវហ្នឹងច្បាស់ណាស់ហើយព្រះបរមពុរិស័ទកោណាល សគុណៈហ្នឹងក៏បានពោលតទៅទៀតទៀតដែលយើងហ្នឹងគឺជាបរោហិតរបស់ព្រះរាជានៅក្នុងនគរមួយនោះព្រះរាជាទ្រង់ព្រះនាមកណ្ណរៈមានឯផ្សេងឈ្មោះកណ្ណរីចឹងណាព្រះជាទ្រង់ព្រះនាមកណ្ណរៈហ្នឹងគ្រប់គ្រងនៅក្នុងនគរហ្នឹងមានមានយើងដែលជាបញ្ចាលចន្ទៈហ្នឹងដែលជាបរោហិតណា ក្នុងកាលនោះណាមានមហេសីឈ្មោះកិនរីនៅនឹងវិមានប្រាសាទនឹងក្នុងព្រះបរមរាជវាំងហើយនៅពីខាងក្រោមវិមាននឹងមានដើមព្រីងមួយធំហើយមេឃហ្នឹងវាសំយង ពីលើកំពេកំពេងកំផែងរាជវាំងណាវាសំយងចុះទៅមកខាងទៀតហើយនៅពីខាងក្រៅកំផែងរាជវាំងហ្នឹងកំពេងនៅពីខាងក្រៅហ្នឹងនៅក្របហ្នឹងមានមនុស្សគួមខ្នងកោមម្នាក់រូបរាងអាក្រក់ដូចមនុស្សប្រែតចឹងទៀតពេលមួយនាងកិនរៃទេវីបានឃើញបានឃើញមនុស្ស ខ្នងគួមមនុស្សហៅមនុស្សប្រែតហ្នឹងចឹងក៏ប៉ុន្តែកើតសេចក្តីស្រឡាញ់មនុស្សនឹងឡើងចឹងណាដល់ដល់ទៅកើតសេចក្តីស្រឡាញ់អញ្ចឹងចិត្តស្រឡាញ់ទៅកើតឡើងរៀបចំអាហារល្អល្អខ្ចប់ដាក់បង្វិចដាក់នៅក្នុងភេជ្ជៈ មាសទៀតខ្ចប់ទុកយប់ឡើងលួងលោមព្រះរាជាដោយសេចក្តីស្នេហានឹងឲ្យព្រះរាជានឹងផ្ទុំលួងលក់កដាលអាត្រៀតទៅណាដាក់ខ្សែចុះតាមអួយណារួចទៅសវាឡើងដើមព្រីងនឹងឯងចឹងចងខ្សែពីមេឃព្រីងសម្រោតចុះទៅទៀតជាយានដល់ប៉ុណ្ណឹងណាយក អាហារបរិភោគដ៏ល្អល្អទៅឲ្យបរោះនឹងឯងហើយក៏ទ្រុះសិលជាមួយនឹងបរោះនឹងទៅសេចក្តីសេចក្តីត្រេកត្រអាលនឹងវាកើតឡើងអត់មានរើសមនុស្សនាងកិនរីនឹងរឿយរឿយតែចឹងឯងទៅរឿយរឿយរហូតដល់ព្រះរាជាបតិសិនព្រះនគរហើយស្រាប់តែមកឃើញបរោះនឹង មិនសួរបរោហិតយេណោះមានមានចិត្តមេត្តាករណាបរោះនឹងហ្មងចឹងព្រះរាជាណាហើយសួរបរោហិតថារូបរាងអញ្ចឹងមនុស្សនឹងដូចជាមនុស្សប្រែតដូចជាប្រែតណាព្រះរាជានឹងឯងដែលនាំអាចហៅតែមនុស្សប្រែតណាមនុស្សប្រែតអញ្ចឹងមិនដឹងជាមាននាងណាមកស្រឡាញ់ទេណោះនិយាយអញ្ចឹងចឹង មានអ្នករបស់បរោះនឹងកើតឡើងភឹបនឹកឃើញព្រះរាជាអើយព្រះរាជាអត់ដឹងមហេសីនឹងមកស្រឡាញ់យើងទេនឹកក្នុងចិត្តទេ រួចទៅតាមដានមកឈួរនៅក្នុងសមោលមកលុបឈើក្រំតែមកដល់នោះឮសំដីកំហក់ហ៎មិនក៏មកយូរម៉េះបងអីអាឡែងទៅលួងលោមបរិជាឲ្យផ្ទុំលោកសោទះម៉ាំងអញ្ចឹង មិនល្មាក់ល្មមទេបរោះគោមហ្នឹងមិនមែន slot boat ទេណាក្រទៅឃ្លៀនទាំងសម្លឹកក្រមកឲ្យផ្ទះក៏ភ្លៀងម្ដាយឡើងរបូតអាស្អីពាក់នឹងតិចទាំងនឹងបាត់មកខាងទៅបាត់ទៅព្រះរាជាចាប់ផោះតាំងបានហើយបានចាប់ផោះតាំងបានខ្ទៀតអាអាទឹកនឹងនឹងឯងដែលព្រះរាជា រើសយកមកហើយស្អែកឡើងឲ្យ ម៉ែសីប្រដាប់អលង្ការហ្នឹងទៅតែទៅកុហកពរាជាថាខូចឲ្យដោះឲ្យជាងធ្វើពរាជាថាអេត្រូវតែមកពាក់អាមជាងហៀមហ្នឹងទៅទៅដល់ថាខូចទៅតាមសួរជាងជាងថាអត់មានផងតែស្អីអត់មានយកមកឲ្យផងព្រះរាជាបោះអាមហៀងនឹងទៅខ្វោកទៅមុខបានកូលប្រាប់ព្រមពុរិស័តថាពិតប្រកបហើយដោយពាក្យណែឯងថាអញ្ចឹងពេជ្ឈឃាតយុទ្ធបហាជីវិត ហើយប្រោហិតហ្នឹងលួងលោមពីពេជ្ឈឃាតយកទៅរក្សាទុកអត់ប្រហាជីវិតទេ មកលួងលោមបរិជាព្រះអង្គហើយកុំក្រោតខិនអីជាមួយនឹងមហេសីព្រះអង្គយាងទៅជាមួយគ្នានឹងទូលបង្គំមើលស្រុកមើលទេសគេទៅព្រះបរមពុរិស័ទលួងលោមព្រះជាទៅ ថ្នមព្រះរាជាទៅឲ្យបានដឹងរឿងសភាពនៃស្ត្រីទាំងឡាយទៅតាមធម្មជាតិយ៉ាងណាយ៉ាងណាមើលមើលទៅទៅជួបរឿងមួយសិទ្ធិម្នាក់ហ្នឹងគាត់រៀបចំប្រគល់កូនក្រមុំហ្នឹងឲ្យមេប្តីណាដង្ហែកូនក្រមុំហ្នឹងទៅរៀបការដាក់នៅក្នុងកូនរទេសបិទទាំងនោះ ហើយបរិវារច្រើនហើយយ៉ាងសម្បើមទៅណាព្រះរមពុរិស័ទបញ្ចាលចន្ទៈនឹងទូលព្រះរាជាថានាងកមារីនេះណានាងកមារីនេះហ្នឹងព្រះអង្គអាចស្រឡាញ់បានដែរកុំនិយាយចឹងមនុស្សគេអ៊ូអរហែហមទៅខ្លែងខ្លួនទៅធ្វើជាមនុស្ស ធម្មតាទៅចឹងហើយព្រះបរមពុរិស័ទហ្នឹងថាអញ្ចឹងចាំពិសោធន៍មើលណានាំគ្នាដើរផ្លូវយ៉ាងលឿនទៅស្កាត់នៅពីមុខធ្វើជាវាមនួតមួយបាំងដាក់ព្រះជាក្នុងនឹងឯងចឹងបាំងឲ្យចិត្តរួចទៅបញ្ចាលចន្ទៈហ្នឹងមកអង្គុយផ្លូវធ្វើជាយំដល់ទៅពេលក្បួនហែកូនប្រមុំហ្នឹងទៅបេកដើរសួរអូយមិនក៏បានឯងយំសោកបោកខ្លួនប្របើម្លេះ អូយលោកសេដ្ឋីអើយខ្ញុំមកពីស្រុកឆ្ងាយប្រពន្ធមកឈឺពោះចង់ឆ្លងតលេហើយបំបាក់ណាអត់មាននរណាជួយទេរត់ទៅញាតម្នាក់ជួយក៏មិនបានផងបើសិនបើមានស្ត្រីម្នាក់ទៅជួយនឹងល្អអស់យ៉ាង ហើយលោកសិទ្ធិហ្នឹងក៏លឺអើមែនណាស់ណាបាននាងណាទៅជួយមើលលោកសិទ្ធិហើយលោកសិទ្ធិរៀបចំទុកដាក់កូនស្រីដើម្បីឲ្យបានមង្គលល្អមានកូនចៅល្អឲ្យឲ្យកូនស្រីនឹងចូលទៅលោកសិទ្ធិអើមែនណាមង្គលល្អឲ្យកូននឹងទៅ ដើម្បីបានជួយសង្គ្រោះគេឲ្យមានកូនហ្នឹងវាបានបន់ហើយគាត់ចង់បានចៅនោះរៀបការឲ្យឆាប់បានចៅវាមានមង្គលភ័យផ្អើលកើតឡើងអញ្ចឹងទៅឲ្យកូនកំមុំនឹងឯងចូលទៅនោះព្រមតែចូលទៅជួបព្រះជាវឹបបានរាជាបាទមិនសន្ទុះចេញមកបៃតាសួរកូនកូនស្រីបៃតាកូនប្រុសកូនស្រីបៃតាអើយកូនប្រុសស្អាតដូចមាសអញ្ចឹង ហែទៅទៀតបាត់ទៅបានបញ្ចលចន្ទៈចូលទៅជួបរាជាណាអន្តរាជាជ្រាបមករឿងហ្នឹងចិត្តទៅនាំទៅពិសោធន៍រូបឧបាយវិធីផ្សេងផ្សេងឲ្យព្រះរាជាយល់រឿងទាំងអស់ហ្នឹងពេលត្រឡប់ចូលព្រះនគរវិញលើកលែងទោសបហាជីវិតម៉ែស្រីកិនរីហ្នឹងទៅឲ្យទៅនៅ ឆ្ងាយទៅហើយមិនផុតពីរៀបចំអភិសេកស្ត្រីម្នាក់ដទៃជាម៉ែសីដដែលឡើងវិញណាហ្នឹងហើយព្រះបរមពុរិស័ទណាក្នុងភាពជាតាវៅទាំងណាកុណាលៈនេះសំដែងច្រើនណាស់ណាពីរឿងរូបសម្លេងក្លិនរសសម្ផស្ស គឺជាអាវុធរបស់ស្ត្រីចឹងណាគុណចាស់លើកពីព្រះលើកពីរាជសីរាជសីដែលចាប់សត្វមាន អាវុធ5ណាទៀតមាត់មួយជើង4ចាប់សត្វឥតត្រាបណីរាជសីយ៉ាងណាមិញសត្រីចាប់បរោះដោយអាវុធទាំង5គឺរូបសម្លេងក្លិនរសសម្ផស្សណា កម្មគុណទាំងឡាយដូចជាផ្លែឈើពុលដែលបកុលបរិភោគហើយនឹងស្លាប់កម្មគុណនោះដែលបកុលជ្រុកងប់ទៅហើយនឹងដល់នៅសេចក្តីស្លាប់ដោយសារតែកម្មគុណនោះឯងដូចជាបកុលបរិភោគនៅផ្លែឈើពុលហើយក្រៅពីនឹងទៀតកាលណាគុណចាស់និមន្តមើលខ្លួនឯងចុះណាអ្វីអ្វីទាំងអស់មជាស្រី40ក៏នៅក្នុងនឹងដែរណាទាំងក្នុងកុណាលៈជាដក បៃដកថ្ងៃយើងលេខ61ណានិមន្តជ្រាបចឹងទៅហើយធัวនេះគឺព្រះបរមពុរិស័ទនឹងសម្ដែងរៀបរាប់ឲ្យបណ្ណមុខៈស្ដាប់ណាក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គលើកយកពាក្យសម្ដីរបស់សត្វវៅទាំងប៉ុន្មាននឹងឯងមកសម្ដែងជាប្រធัวទេសនាជាកុណាលៈជាដកនឹងឲ្យដល់ភិក្ខុនៅព្រះយហេមពៀនលើកំពូលភ្នំព្រះយហេមពៀននឹងឯងស្ដាប់ ណាប៉ុណ្ណឹងសិនចុះនៅ មានពាក្យរបស់កុណាលៈព្រះបរមពុរិស័ទនឹងតទៅទៀតហើយក្នុងកាលនោះស្ដេចថ្មា ជាព្រះអានន្ទទៀតរបស់អិសីបានអភិញាជាព្រះសិរីបុត្របានចូល ទៅស្ដាប់ពាក្យរបស់កុណាលៈសតវៅជាព្រះបរមពុរិស័ទក្នុងពេលនោះដែរហើយមនុស្សទេវអត់មានមនុស្សទេទេវតាគ្រប់គ្រប់ ជន់ទាំងទាំងភូមិទេវតាអាកាសទេវតាទាំងផ្អើលមកស្ដាប់សត្វតវៅព្រះបរមពុរិស័ទសំដែងពធัวក្នុងកាលនោះនេះខ្ញុំកណ្ដាញបាត់បន្តសាច់រឿងបន្តិចបន្តិចទៅដើម្បីបានជារឿងរ៉ាវដោយបតិករណារបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានបំណងនឹងជួយដល់ ភិក្ខុទាំងអស់នោះឲ្យលោកបានចិត្តស្ងប់រងាប់មិននឹកអឡោះអាល័យដល់ក្រុមគ្រួសារហើយបានសមាធិចិត្តស្ដាប់អរិយសច្ចធម៌បានសម្រេចមគ្គផលទាំងសូមអនុមោទនីជាបន្តទៅទៀតនៅក្នុងកោណាលជាដក មានរឿងរ៉ាវព្រះបរមពុរិស័ទសកុណៈកុណាលៈគឺតាវៅចន្ទនាលៈហ្នឹងគឺសត្វតាវៅក្នុងពេលហ្នឹងព្រះបរមពុរិស័ទកើតជាតាវៅហើយមានមានប្រពន្ធច្រើនណាស់មានមេតាវៅហ្នឹងសម្បើមទៀតគ្រាន់តែថាឱកាសពេលវេលាគ្រានឹងព្រះអង្គនាំភិក្ខុទៅជួបនឹងតាវៅនឹងដើម្បីសម្ដែងអំពីទោសរបស់ភរិយា ឲ្យភិក្ខុហ្នឹងលោករស័យចិត្តពីការនឹកអឡោះអាល័យភិយាហើយកម្មយកនៅព្រះមច្ចរិយធម៌ណាហើយក៏បានឱកាសជួយភរិយានឹងដែរចឹងបានឱកាសជួយភរិយា ដែលនឹកអឡោះអាល័យប្តីមកតាមប្តីហើយឃើញប្តីនៅក្នុងព្រះមច្ចរិយធម៌ក៏ចូលតាមភ្នោះក្នុងសំណាក់ភិក្ខុណីទីបំផុតក៏បានដឹងពីប្រយោជន៍នៃព្រះមច្ចរិយធម៌បាទនឹងបតីរបស់ព្រះរាមានុភា ដើម្បីជួយសត្វលោកព្រះអង្គហត់នឿយនៅក្នុងសង្សារវដ្តនេះដល់យ៉ាងក្រៃលែងតែព្រះអង្គនឿយព្រះកាយណានឿយព្រះកាយដើម្បីជួយច្រោចស្រង់សត្វលោកតែក្នុងប្រតិរបស់ព្រះអង្គមិនមានតោមនស្សមិនមានការលំបាកចង្អៀតចង្អល់ជាអកុសលអីទេគឺប្រតិនឹងរួចផុតស្រឡះពីសេចក្តីទុក្ខដោយតោមនស្សដោយសេចក្តីចង្អៀតចង្អល់ព្រះអង្គសម្ដែងពធ មានឱកាសចូលកម្មអរហត្តផលសម្រាប់បាត់ភ្លាមណាគឺព្រះអង្គចូលនិយាយមកថាចូលនិព្វានភ្លាមចឹងទៅគឺនិព្វាននឹងជាអារម្មណ៍របស់ផលញ្ញាណណាហៅថាផលសមាបត្តិនោះគឺព្រះអង្គចូលផលសមាបត្តិព្រឹបជាប្រកដីអត់មាននរណាដូចព្រះសម្មាសម្ពុទ្ធទេក្នុងការចូលផលសមាបត្តិ គឺបានដីថាព្រះអង្គនួយណាយក្នុងសង្សារវដ្តជីវិតនឹងដល់យ៉ាងក្រៃលែងព្រះអង្គចូលនិព្វានរឿយរឿយចឹងព្រះអង្គនឿយណាយក្នុងសង្សារវដ្តដោយព្រះបញ្ញារបស់ព្រះអង្គមានបញ្ញាញាណហើយនឹងករុណាញាណដែលយើងថ្វាយបង្គំព្រះហ្នឹងគឺទៅដល់ព្រះគុណរបស់ព្រះអង្គនឹងឯងព្រោះណាហើយព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីសត្វតវៅនឹងដែលជួបជុំទៅដោយបរិស័ទយ៉ាងច្រើនទាំងសត្វក្នុងព្រៃទាំងតបោះអិសី ទាំងនាគកន្ធពទាំងទេវតាគ្រប់ជាន់មកស្ដាប់ព្រះអង្គសម្ដែងនៅទោសរបស់ភរិយាទៀតមិនមែនអ្នកស្ដាប់នឹងតិចត្រឹមតែប៉ុណ្ណាមុខៈអីណាមកច្រើនណាស់ ព្រះអនន្តក្នុងកាលនោះជាស្ដេចខ្មាតក៏មកព្រះសិរីបុត្រនិរតៈតបោះបានអភិញ្ញានឹងបតិមកសម្ដែងនៅពគាថាផ្សេងផ្សេងទៅព្រះអត្តកថាក៏បញ្យលសាច់រឿងទាំងអស់ហ្នឹងរហូត1 2 3 4មកមានរឿងបញ្ចបាបៃដែលយើងធ្លាប់ឮបញ្ចបាបាណាចឹងហ្នឹងក៏កោណាលៈព្រះបរមពុរិស័ទហ្នឹងសំដែងដែរ ណានាងបញ្ចបាបៃហ្នឹងនាងហ្នឹងមានមានសភាពអាក្រក់ដែលជាផលរបស់បាប5យ៉ាងទៀតគឺដៃជើងភ្នែកច្រមុះមាត់ខុសកន្លែងវាបោចធំតូចអីចឹងទៅណាដូច កូនបិសាចចឹងវាខុសពីមនុស្សធម្មតានៅនឹងភូមិមួយខាងកើតខ្លោងទ្វានគរពិរិណសីក៏ប៉ុន្តែវាមានរឿងរ៉ាវជាមួយនឹងនាងបញ្ញាបាបៃហ្នឹងពេលដែលព្រះរាជានគរពរាណសីនឹងឯងខ្លែងខ្លួនព្រះអង្គយាងសើបការពិតពីអ្នកស្រុក តើតេះឌីលព្រះអង្គរឿងអីយ៉ាងណានឹងស៊ើបមើលតើសរសើរព្រះអង្គរឿងអីគឺដើម្បីនឹងព្រះអង្គបានដឹងពីកំហុសពីព្រោះមាននរណាទៅចេះស្ដីថាបន្ទោសអីឲ្យស្ដាច់យោមានតែសរសើរសរសើរទៅដូច្នេះព្រះរាជាលោកជ្រាបណាព្រះរាជាបានជ្រាបក្នុងសេចក្តីនឹង ដើរចូលទៅក្នុងភូមិស្រុកនឹងស្ដាប់អ្នកស្រុកនិយាយគ្នាបន្លំខ្លួនខ្លែងខ្លួននឹងពេលយប់យប់ចឹងណាដល់ទៅទៅដល់ភូមិកន្លែងហ្នឹងទៅភូមិកន្លែងហ្នឹងនាងបញ្ញបាបៃហ្នឹងវាចម្រើនវ័យមកហើយចេះកំមចេះអីហើយហើយប៉ុន្តែនៅលេងជាមួយក្មេងៗចឹងពេលហ្នឹងរត់ចូលរត់ឡើងទៅទៅ ប៉ះនឹងព្រះជាណាប៉ះនឹងព្រះជាហើយកុណាលៈបរមពុរិស័ទនឹងបានសម្ដែងហើយតែព្រះជានឹងគឺយើងនឹងក្នុងកាលនោះបានជាយើងវាដឹងរឿងហ្នឹងគឺព្រះបរមពុរិស័ទអញ្ចឹងប៉ះទៅព្រះជាក៏ចាប់ដៃនៅពេលដែលប៉ះនឹងចាប់ដៃជួយទប់កុំឲ្យដួលនោះស្រាប់តែ ញើរំជួយដល់បេះដូងរបស់ព្រះអង្គហ្មងចឹងដោយអំណាចនៃសម្ផស្សដោយអំណាចនៃសម្ផស្សថតថាពៈដែលប៉ះប្រហោះហ្នឹងចឹងគឺសម្ផស្សនឹងប្រកាសឡើងដូចជាទឹកមកហ្មងទៅណាញើរំជួយដល់ព្រះអង្គហើយរូបរាងដោយកូនបិសាចអញ្ចឹងជើងនោះមានវែងមានខ្លីមានធំមានតូចដៃនឹងក៏ដូចគ្នា ខ្លួននឹងក៏មានធំមានតូចភ្នែកនឹងមួយបាសទៅលើ មួយបាសទៅក្រោមអាមួយធំអាមួយតូចច្រមុះនឹងដូចផ្លែក្រូចចឹងទៅមាត់នឹងវាទៅក៏ប៉ុន្តែព្រះរាជាទប់រាគាអត់បានទៀតសម្ផស្សនឹងគឺថាញួយរំជួតញួររំជួយទៅតែហ្មងចាណា គ្រាន់តែខ្ញុំថាហ្នឹងចង់ទៅផងណាដោយសម្ផស្សហ្នឹងជាទឹករាជាស្រឡាញ់ហ្មងទុកព្រះគៈនឹងមិនបានចង់ចង់ចាប់ចង់ប៉ះសាច់គេនឹងហ្មងទេប៉ះទៅនឹងយើងដឹងហើយថាសាច់នោះស្រីវាទន់យ៉ាងម៉េចណាទេណាទន់តែណាប៉ុន្តែនេះវាវាមិនមែនតែទន់ធម្មតាទន់ទៅវាវាឆក់យកអាសេចក្តីស្រឡាញ់នឹងមកហ្មងទេ ចង់តែប៉ះចង់តែស្ទាបចង់តែង្អែលនឹងគាត់ថារូបវាអាក្រក់បិទភ្នែកង្អែលទៅណាសួរថាអ្នកឯងមានប្តីហើយទៅអត់ទេទូខ្ញុំអត់មានប្តីអត់មានស្គាល់ថាស្ដាច់ទេខ្ញុំមានប្តីណាអញ្ចឹងយើងយើងត្រូវការនាងជាប្រពន្ធទេខ្ញុំទៅប្រាប់ម៉ែឪខ្ញុំសិននាងនឹងមានផ្ទះនៅនៅតែឯងទៀតនៅតែឯងម៉ែឪនៅផ្ទះមួយផ្សេងទៀត ម៉ែឪឲ្យកូននឹងនៅតែឯងរូបវាអាក្រក់ពេកនៅទៅសូមទានគេក៏សូមទៅអីក៏អីទៅហើយតែជួយចាំជួយទំនុកបំរុងជួយអីអញ្ចឹងហើយកូននឹងចូលចិត្តលេងគ្នាគ្នាឯងទៅព្រមនៅអញ្ចឹងទៅចឹងរត់ទៅទាំងយប់ប្រាប់ម៉ែឪឪពុកម្ដាយថាអើមានបរោះណាចង់បានខ្លួនឯងជាប្តីយកគេទៅស្រួលអត់ទាំងមកមើលកូនភាសានៅទៅទៀតទៀតនាងនោះមកបានពរាជានៅជាមួយទាំងយប់នឹងឯង ហើយព្រះរាជាជាប់ជំពាក់នឹងថតថាពៈនឹងយប់ឡើងភៀសខ្លួនមកមកទាំងយប់ទៅទាំងយប់ណាមកពីពីជាតិមុននាងបញ្ចបាបៃនឹងក៏កើតជាកូនអ្នកក្រដែរជាអ្នកកំសត់ដែរទេធ្វើដីភក់លេជាមួយលមក់គោជាមួយចំបើងអីអីអញ្ចឹងទៅដើម្បី ធ្វើជញ្ជាំងផ្ទះព្រះបច្ចេកពុទ្ធមួយអង្គលោកនៅនឹងគុហាភ្នំមានញក់មួយហើយលោកត្រូវការដីនឹងយកទៅបិទកន្លែងខ្យល់ប្រហោងខ្យល់នោះលោកត្រូវការដីនឹងដូច្នេះលោកកម្មបាតនិមន្តទៅនិមន្តទៅទៅមកដល់កន្លែងនាងនឹងកំពុងតែធ្វើអាដីហ្នឹង អានឹងពីជាតិមុននៃនាងបញ្ញបាបៃហ្នឹងខឹងហ្មងយើងខឹងព្រះវិជ័យកពុទ្ធបាបត្រង់អាខឹងហ្នឹងសម្លឹងទៅទៅមាត់វាទៅទៅដៃទៅជើងទៅគ្រាន់តែដីមកសុំដែរដីអញ្ចឹងគ្រាន់តែដីមកសុំដែរសម្លក់សម្លឹងចិត្តអាក្រក់កើតឡើង ស្រាប់តែព្រះបជាពុទ្ធគង់នៅស្ងៀមញញឹមប្រភ័ក្រដោយប្រចាំទិញវងមកអញ្ចឹងមើលទៅម្ដងទៀតអូអញស្ដីឲ្យមិញស្មានតែខឹងអត់ខឹងក៏កើតចិត្តចូលចិត្តឡើងវិញពូតដីមកដុំលមុំដាក់ចូលបាតហ្នឹងដាក់ទៅក្នុងបាតទៅព្រះជ័យពុទ្ធយកដីហ្នឹងមកធ្វើអញ្ចឹងបិទខ្យល់វាមានប្រហោងខ្យល់ចូលប៉ុណ្ណឹងនាងនឹងតែអត់មានទៅទេវលោកទៅអីណាមកកើតជានាង បញ្ញបាបៃហ្នឹងដោយដោយអំណាចនៃការខឹងក្រោតហ្នឹងវាតាមមកអាអាខ្មៅឲ្យផលខ្មៅអាសឲ្យផលសទៀតណាអាខ្មៅហ្នឹងបាបកើតមកអាបាបហ្នឹងវាឲ្យអញ្ចឹងដោយសារទោសនៃការខឹងក្រោតហើយមិនខឹងទៅចំណាចំព្រះវិជ័យកពុទ្ធគេនេះបាបវាមានឧបនិស្សយបច្ច័យកើតឡើងមកអាភ្នែកសន្លក់សន្លឹងអាពេកមាត់ស្អីហ្នឹងទៅអាធ្វើចំោះមរិចមរិចដាក់ព្រះវិជ័យកពុទ្ធអឺមកវិញទាំងអស់ទាំងដៃទាំងជើងអីហ្នឹង ប៉ុន្តែអានិសង្ឃដែលបានឲ្យដីទៅនោះណាពូតដីច្បាច់ដីទៅនេះកម្លាំងដីដែលពូតច្បាច់ទៅនេះគឺសម្ផស្សខ្លាំងនៅនឹងដៃនោះហ្មងចឹងណាហើយវាមិនមែនមានតែដៃនោះណាវាមានពូជដែលរៀបចំឲ្យសម្ផស្សនឹងសពផ្សាយពេញកាយទៅទាំងអស់ចឹងបានជាពរាជាជាប់ជំពាក់នឹងថោតថាពៈនឹងមែនទេនទាំង ណាមកនឹងអត់មានចង់មកមើលរូបទេមកតែយប់យប់មានតែល្អអីរូបប៉ុន្តែតែបានប៉ះហើយគឺថាចិត្តចិត្តនឹងវាបាត់ទុកបាត់កង្វល់ទេណាអាដែលសេចក្តីសប្បាយវាកើតឡើងលោភៈវាកើតឡើងនឹងថោតឆាពៈនឹងវាមិនដែរដូចជានាំគ្នាហោះអញ្ចឹងណាអានឹងបានទៅជាប់ចិត្តនោះណាណាវាធ្វើឲ្យចិត្តនឹងវាសប្បាយអត់មាន ខ្វល់ខ្វាយរឿងទុករឿងកង្វល់អីទៀតលោកភៈដែលកើតឡើងប្រកបដោយរាគៈដ៏ខ្លាំងក្លាព្រោះតែផោតថពៈនោះហើយនឹងរឿងនាងបញ្ញបាតីហ្នឹងហើយមកទៀតទៅចិត្តដល់ម៉ោងទៅឲ្យអស់មួយរឿងទៅណាពេលមួយនោះឪពុកនឹងគាត់កើតរោគធ្លាក់ឈាមហើយមាន គ្រូអីអីចឹងទៅមកមើលមកអីទៅថាជាបាលតល់តែបាយបាយាស់ណាលាយទៅដោយទឹកដោះមានទឹកខ្មុំមានស្ករគ្រុសអីនោះបានអាចព្យាបាលរោគធ្លាក់ឈាមនឹងបានតំណងជាកាពះមកទៅនោះទៅនោះត្រូវថាបាយបាយាស់ហ្នឹងអាចជាបាន មិនដឹងទៅរយណាទេយើងគឺអ្នកក្រអីម្លេះនោះព្រោះរឿងបាយហ្នឹងវាសម្រាប់តែគេអ្នកមាននេះណោះអ្នកក្រវាមិនដែលបានទទួលទានទេតែហិតក្លិនហ្នឹងតែដើរទៅចិត្តគេអ្នកមានទៅនិយាយចុះនិយាយឡើងទៅទៅណែក្រែងលោកកូនប្រសាយើងទៅរួបានដឹង មិនដែលឃើញកូនប្រសាផងចឹងតែតែនឹកថាឥឡូវមានកូនប្រសាហើយសួរកូនស្រីទៅប្តីកូនឯងទៅរកបានដឹងទៅរកអូខ្ញុំខ្ញុំមិនដឹងទេចាំមើលខ្ញុំទៅសួរគាត់សិនណាចាំយប់គាត់មកដល់ពេលទៅគួយសង្កប់កបោងបាជង្គង់ធ្វើកើតຕົកអើវាកើតຕົកផងផ្សំផងព្រោះពុកហ្នឹងគាត់ឈឺនោះ មកដល់ហ្នឹងដឹងដឹងថានាងហ្នឹងមានអាការៈកើតទុកអញ្ចឹងសួរនាងកើតទុកអីអ្នកហៅនាងអញ្ចឹងនាងកើតទុកអីអើនាងអូនផងមាននាងអូនផងណាណានាងអូនកើតទុកអីបានថាប្រាប់រឿងទៅទូលព្រះរាជាហើយសួរថាអញ្ចឹង បងឯងអាចរួចបានទេបាយ៉ាស់ហ្នឹងជាឆ្នាំជាបាលឪពុកហ្នឹងអូខ្ញុំនឹងនឹងទៅរួចណាទេព្រោះអាហ្នឹងវាសម្រាប់តែគេអ្នកមានបរិជាអីណោះអត់មានដល់អញ្ចឹងទៅឃើញប្រពន្ធនៅតែកើតຕົកអញ្ចឹងក៏នឹកឃើញមិនអីទេចាំបងព្យាយាមនឹងរួចបានណា រាជាបានរីករាយសប្បាយជាមួយនាងនឹងរួចទៅក៏ចេញពីយប់ទៅទៀតទៅណាទៅគិតទាំងគិតថាបើយើងយកនាងនេះមកនៅក្នុងព្រះនគរមនុស្សម្នានឹងថាយើងលប់សតិយកបិសាចមកធ្វើមហេសីគិតធ្វើយ៉ាងម៉េចដើម្បីយកមកឲ្យបានទៅតែរោគឧបាយដល់អញ្ចឹងទៅ ស្អែកឡើងនឹងឯងណាថ្ងៃឡើងនឹងឲ្យគេដាំវធុបាយយ៉ាស់នឹងឲ្យត្រឹមត្រូវតាមតែនាងនឹងប្រាប់ទាំងអស់ហើយខ្ចប់ដាក់នឹងស្លឹកឈើទៀតស្លឹកឈូកយកមកខ្ចប់មួយហ្នឹងគឺធម្មតាមួយទៀតនឹងឯងដាក់ស្នៀតសក់កែវមณีចឹងណាហៅថាចូឡាមณีស្នៀតសក់ហ្នឹងជាកែវមณีដាក់នៅក្នុងកញ្ចប់មួយទៀតពីរកញ្ចប់ ដល់ពេលជប់ឡើងយកមកទៀតឡើងយកមករួចទៅរីករាយជាមួយនាងបញ្ញាបាបៃនឹងប្រាប់ឲ្យយកទៅឲ្យលោកឪពុកនឹងក៏ពិសាក៏ចប់នេះមុនណាអាកញ្ចប់ហ្នឹងអត់មានស្លៀកសក់ណាហើយអាកញ្ចប់មួយទៀតហ្នឹងចាប់ដល់ស្អែកឡើង នាងនឹងបានយកទៅឲ្យឪពុកឪពុកនឹងគាត់គ្រាន់ទទួលទានបានមួយចំណែកប៉ុណ្ណឹងវាជ្រួតជ្រាបសពសារពាង្គកាយចុះអ្នកក្រវាមិនដែលមានឲ្យជារស់អីជ្រួតជ្រាបប៉ុណ្ណឹងអូមានកម្លាំងព្រឹសឡើងទាំងរួចអាណិតប្រពន្ធអាណិតកូនទុកឲ្យប្រពន្ធកូននឹងទទួលទានបានដល់3នាក់មួយកញ្ចប់ហ្នឹងមានកម្លាំងកំហែងមែនទេហ្មងចឹងណារួចទៅមួយកញ្ចប់ទៀតហ្នឹងទុកវាស្រួលបួលណាចាំបន្តទៅពេលក្រោយ ណាមិនបានសើចខ្ញុំខ្ញុំទេសតែជាប់ពោះម៉ោងបន្តិចចុះណាតែថាទុកពេលក្រោយមិនទុកអាមេធុបាយយ៉ាស់ហ្នឹងមកកញ្ចប់ទៀតហ្នឹងទៅពេលក្រោយណាដល់ទៅពេលស្អែកឡើងរាជាតុបតែងប្រកាយហើយប្រាប់ថាទៅយកស្នៀតសក់ឲ្យយើងអ្នកដែលទៅយកមកនោះថារੂអត់ឃើញបាត់អញ្ចឹងឆាប់ ចាត់ចែងនៅឆែកឆែកក្នុងវាំងឆែកក្នុងព្រះនគររੂអត់ឃើញឲ្យឆែកក្រៅព្រះនគរទៀតមើលក្នុងតកូលអ្នកក្រក្រអីហ្នឹងហើយឆែករੂសពគ្រប់ទៅទៅចំផ្ទះនាងនឹងឯងទៅហើយព្រះរាជាប្រាប់ទៀតមើលអាកជាប់ស្អីស្អីហ្នឹងមើលឲ្យអស់គេទៅចាប់ឆែកឃើញនៅក្នុងអាកជាប់បាយហ្នឹងចាប់ ម៉ែចាប់ឪនឹងមកថាអត់ទេខ្ញុំអត់មានចោលខ្ញុំអត់លួចទេបាយនឹងគេយកមកឲ្យខ្ញុំទេណ៎ណាកូនស្រីខ្ញុំសួរកូនស្រីនឹងទៀតកូនស្រីនឹងថាប្តីខ្ញុំយកមកប្តីនាងមួយណានៅឯណាថាអត់ទេខ្ញុំមិនដែលឃើញហងមកតែយប់ហើយបើអ្នកឯងរួប្តីអ្នកឯងមិនឃើញទេគឺងាប់ទាំងអស់គ្នានឹងទាំងម៉ែទាំងឪទាំងនាងនឹងពុកម្ដាយនឹងយំ ដល់អញ្ចឹងទៅរាជបរោះក៏ទៅក្រាបទូលព្រះរាជាព្រះរាជានឹងចាត់ឲ្យគេមកសួរទៀតតើអាចចំណាំចាំអីទេប្តីរបស់នាងនឹងថាខ្ញុំចំណាំរូបអត់បានទេព្រោះយប់ងងឹតមិនដឹងមុខមាត់មិនទេប៉ុន្តែបើឲ្យខ្ញុំចាប់ដៃខ្ញុំចំណាំបានប្រកែរឿងស្គាល់ដៃទាំងនោះណាអញ្ចឹងព្រះរាជាថាបើអញ្ចឹងប្រជុំប្រុសប្រុសទាំងអស់ដើម្បីឲ្យនាងនឹងចាប់ដៃ ធ្វើជាវាំងនួនមួយបិទចោះប្រហោងវាំងនួនហ្នឹងសម្រាប់ឲ្យលូកដៃទៅនៅពេលដែលចាប់ដៃហ្នឹងបានវាំងនួនតែមិនឲ្យឃើញមុខទេដើម្បីឲ្យវាមូលអារម្មណ៍ទៅតាមពិតពរាជាហ្នឹងមានមានឧបាយកលយ៉ាងម៉េចយ៉ាងម៉េចចាំមើលស្ដាប់តទៀតណាណាហើយហើយនាំនឹងនាងនឹងមកបង្ហាញគេនឹងសិនអាមុនដំបងនឹងចូលវាងណូតនឹងម្នាក់ម្នាក់ក៏ថាងាប់ហើយ មិនដឹងអាណាទៅធ្វើប្តីវាទេម្នាក់ម្នាក់ញាក់សាច់ទាំងកពីថាអញ្ចឹងព្រឺខ្លួនហ្មងគ្រាន់តែឃើញខ្លួនគ្រាន់តែឃើញរូបនាងហ្នឹងហើយឲ្យនាងហ្នឹងចូលទៅក្នុងបំណន់ទៅម្នាក់ម្នាក់ហុចដៃទៅញាក់ប្រើតហ្មងចឹងណាញាក់ប្រើតនឹកឃើញអើយបើសិនជានាងនឹងបានរួចខ្លួនមកអស់ ដីស្រែចំការអស់មាសអស់ប្រាក់អីក៏បានឲ្យតែបានមកធ្វើប្រពន្ធព្រះជានឹងចង់អញ្ចឹងទេចង់ឲ្យមហាជនទាំងអស់ដឹងអំពីសម្ផស្សរបស់នាងនឹងចង់ឲ្យគេដឹងអញ្ចឹងដើម្បីដល់ពេលព្រះអង្គយកមកនឹងឲ្យគេយល់ថា ដែលព្រះអង្គជាប់ជំពាក់បតីនឹងនឹងសម្ផស្សនឹងកុំឲ្យគេថាព្រះអង្គឈួតណា ណាឧបាយរបស់ព្រះរាជានឹងអញ្ចឹងទេម្នាក់ម្នាក់គឺ ថាញួរញាក់សពសាច់ទាំងអស់ទាំងនាងនឹងគ្រាន់តែចាប់ដៃគ្រាន់តែសម្ផស្សបាត់ដៃចាប់នឹងគឺគឺអត់អត់អត់ទុកស្មារតីបានទេណាហើយកំពីប្រាប់ប៉ុណ្ណេះទៀតទាំងចាប់រួចចឹងទៅអត់ដកដៃអាអ្នកលោកទៅឲ្យចាប់ហ្នឹងណាតលតែអ្នកអ្នកធ្វើការនៅហ្នឹងដាក់មកបំពត់ទៅបាទអូភ្ញាក់ខ្លួន មួនហូតដល់ប៉ុណ្ណឹងណាចឹងណាស្លឹកកាលគេវាយញាក់ខ្លួនរົບគ្នាទាំងអស់ចឹងទៅគិតស្រៀងស្រៀងគ្នាគិតគិតចង់បាននាងនឹងឯងមកធ្វើជាភរិយាចង់ឲ្យមកនៅជាមួយសម្ផស្សនឹងវាជ្រួតជ្រាបទៅធ្វើឲ្យភ្លេចភ្លាំងអស់រហូតអត់អត់មានខានរាជាប្តីព្រះរាជានឹងណាឲ្យវាច្បាស់លាស់យើងទៅដែរទៅ រៈជាហ្នឹងក្រាន់តែលូបកុហកចូលទៅអ្នកនោះស្រែកយ៉ាយហ្មងទេនេះប្តីខ្ញុំបានព្រះជាប្រកាសឡើងថានាងនឹងសំជាភិយារបស់អ្នកណាទាំងអស់គ្នាក៏បានស្រែកថាសំជារបស់ព្រះជាហើយ ព្រមព្រមដោយខ្លួនឯងហ្មងយើងដឹងថាសំជារបស់ព្រះរាជាហើយដោយសម្ផស្សទេពនឹងបានព្រះរាជាប្រកាសទៅថារឿងវាចែងចែងចេះរឿងឆ្លៀតសក់អីហ្នឹងក៏ជារបស់យើងអីចឹងប៉ុន្តែដើម្បីឲ្យអ្នកទាំងអស់គ្នានឹងបាន ដឹងអំពីសម្ផស្សរបស់នាងហ្នឹងយល់មកអភិសេកជាមហេសីទាំងមិនម៉ាក់ល្មមទេនាង បញ្ញតាបៃនឹងមហេសីព្រះរាជានគរពារាណសីទាំងហើយព្រះរាជានឹងគឺព្រះបរមពុរិស័ទ ណាឆ្លក់វងវែងជាមួយនាងបញ្ញបាបៃណាអត់វិនិច្ឆ័យក្តីទេណាឆ្លោះដណ្ដើមដីគ្នាអីរាច់ណែឯងទៅអញអត់កាត់ក្តីឲ្យទេហើយជាប់ជាមួយនាងបញ្ញបាបៃអត់វិនិច្ឆ័យក្តីឲ្យវិជារះហើយមនុស្សស្រីទៀតទាំងអស់ដែលស្អាតស្អាតរូបដូចទេវអសរព្រះជាឈប់មើលមុខទាំងអស់ចឹងណាឈប់មើលមុខនឹងមិនខ្ញុំថែមទេណាពីនិយាយចឹង ស្រាប់តែរឿងរ៉ាវហ្នឹងវាមានតទៅទៀតនាងនាងនោះចំណែនវាកើតអារឿងចំណែនទៀតចំណែនចំណែនមិនល្អទេណាចំណែនទៀតគឺយើងអន់ជាងគេហើយតែយើងចំណែននឹងគេនិយាយពីចំណែនបន្តិចទៅយើងគួរតែថាត្រេកអរនឹងការមានបានវ័យវ័យរបស់អ្នកតន្ត្រីណា ពីព្រោះអ្វីអ្វីវាមានហេតុផលដែលកាលណាពីយើងគិតជឿទៅមិនមិនចំណែនទេការចំណែននេះជាការបិទរោចិត្តខ្លួនឯងផង បាបផងអាប់អោនព្រោះតែចំណែននឹងផង មនុស្សអ្នកលេងគង់គេលើកតម្កើងគ្នាគាត់អ្នកលេងអ្នកល្អលើកតម្កើងអ្នកល្អតែមនុស្សដែលមានចរិតជាស្រ័យចំណែនអត់ចេះលើកតម្កើងណាទេណាអាហ្នឹងគឺជារឿងអាប់អោនទៅមែនទែនតែមានទោសខ្លាំងដោយការប្រព្រឹត្តព្រោះចំណែនមើលពិខុលោសិកៈអីហ្នឹងទឹកតែរឿងចំណែនពីជាតិមុនមកប៉ុន្តែរឿងនេះវាកើតទៅជាការចំណែនអញ្ចឹងពីព្រោះបរិជាឈប់ទាំងមើលមុខ ដល់អញ្ចឹងកើតរឿងចំណែនស្រាប់តែរឿងរ៉ាវវាកើតឡើងនាងបញ្ញាបាបៃហ្នឹងនិមិត្តយល់សពឃើញជីកលើក្បាលតម្រៃប្រដាប់ទៅដោយអលង្ការហើយលូបដៃទៅស្ទាបអែលប្រចាំដែងទៀតទៀតតាមនិមិត្តនេះពិតប្រកបបានជាមហេសីនៃពរាជាពីនគរណាគឺបានប្តីជាស្ដេចពីរទៀតតាមនិមិត្តហ្នឹងណាទៅបានពរាជាជាស្វាមីពីរព្រះអង្គ ន្តែព្រះរាជាចង់ដឹងថាមិនបានជាមហេសីនិមិត្តអីផ្លែកចម្លែកម្ល៉េះហៅហៅមកទេហើយរឿងហ្នឹងវាដឹងមុនដល់ពួកនាងនាងនោះរឿងយល់សពហ្នឹងហើយហៅហៅឲ្យមកទេហ្នឹងពួកនាងហ្នឹងសោកហៅឲ្យស្រាច់ចឹងសោកឲ្យស្រាច់ពួកដល់ហៅហ្នឹងមកទេដែលនាងនឹងយល់សពឃើញជីសលើក្បាលដំរីប្រដាប់ទៅដោយអលង្ការគឺជានិមិត្តនៃមរណៈរបស់ព្រះអង្គ ទៅទៅផ្ទះអញ្ចឹងហៅនេះស៊ីសណូកណាហើយតែនាងនឹងលូបដៃទៅងែលប្រចាំនឹងគឺជានិមិត្តដែលនាងនឹងនាំប្រចាមិត្តមកសម្រាប់ព្រះអង្គទៅដើមនគរព្រះជាថាចឹងយើងធ្វើម៉េចភ័យបដាយណាបានចាត់ចែងដាក់នាងនឹងឯងក្នុងទូកមួយបណ្ដែតតាមទលេគង្គាចឹងបណ្ដែតមិនមិនសម្លាប់ទេនឹកសំណោះ សំភោះដៃបណ្ដែតទៅនៅក្រោយមកខាងនគរមួយទៀតឈ្មោះពេវរីចឹងណាព្រះជានគរពេពេរិនស័យឈ្មោះពកៈណាឈ្មោះពកៈព្រះបរមពុរិស័ទណាព្រះជានគរពេរិនស័យនៅក្រោយមកខាងនោះគឺនគរពេវរីព្រះជានឹងឯងទៅនាំបរវារសេនាបតីអីទៅស្រង់ទឹកនៅពីខាងក្រោម ដល់ពេលទូកនឹងដែរទៅសេនាបតីថាទូកបោះទូលសង្គមព្រះជាថាអើសេនាបតីឯងយកទូកទៅប៉ុន្តែស្អីស្អីនៅក្នុងទូករបស់យើងណាអត់តាន់ទៅឃើញនាងនឹងផងទៀតគិតតែឃើញទូកលឹមលឹមមកហើយដល់មកទៅនាងនឹងដេកក្រាបទៅដល់ពេលងើបឡើងបានឃើញព្រះជាដាក់រតនៈដាក់អាហារភោជនអីទៅទាំងអស់ក្នុងទូកនឹង ទៅដល់ទៅបានបរិជាសួរនាងនឹងនិយាយពីក្នុងទូកមករៀបរាប់ខ្ញុំនឹងជាអាចេះបរិជាទៅអូយវិសាចមកពីណាវើយបាននាងនឹងទៅទេខ្ញុំមហេសីរបស់បរិជានគរពរិនិស័យរឿងរ៉ាវវាចេះចេះចេះចេះរៀបរាប់តាមសេចក្តីនឹងទៅអត់មានកុហកអីតាមពិតទាំងអស់ហើយសម្ផស្សរបស់នាងបញ្ញបាបញ្ញបាបៃល្បីមកចម្ពោះទ្វីបហើយដល់ទៅព្រះរាជា អត់បានឲ្យនាងនឹងចាប់ដៃឯណាវានៅពួកផ្សេងហ៎អត់បានឯណាហើយដល់ទៅលឺល្បីអញ្ចឹងចង់ឲ្យចង់ប៉ះគេដែរតែទៅចាប់លើកដៃគេចុះពីទូកមកចឹងគ្រាន់តែប៉ុណ្ណឹងអាសម្ផស្សនឹងវាជ្រាបចូលមកក្នុងបកាយព្រះជាឈឹបឈឹបឈឹបឈឹបឈឹបដល់បេះដូងចឹងដល់ចឹងក៏បានយកធ្វើជាភេយាជាម៉ែស្រីទៅរឿងវាល្បីទៅដល់បាទពរានសីឯនោះស្ដាយម៉ែស្រី ស្ដាយនឹកសំណោះអឡោះអាល័យលើកងតបមកហ្មងចឹងលើកងតបមកឈោមមុខផ្ញើសារមកបើឲ្យនាងនាងបញ្ចបាបៃជាជាមហេសីយើងវិញអាហ្នឹងអត់អីទេបើមិនឲ្យច្បាំងរាជាពេលវេរីច្បាំងក៏ច្បាំងអត់មានបកលឲ្យលើកតបមកហ្មងទៀតនិយាយពីកងតបឯណោះណាកងតបឯណោះ វាខ្សឹបខ្សៀវត្រូវគ្នាអត់មានខឹងអីគ្នាយើងមិនត្រូវសម្លាប់គ្នាព្រោះហេតុតែរាជាដណ្ដើមមេត្តាក្រាមទេវើយនិយាយគ្នាណាណាប្រកាសប្រាប់គ្នាមិនមិនត្រូវសម្លាប់គ្នាទេហើយបានប្រជុំគ្នាទៅនៅពេលដែលប្រជុំមុខដាក់គ្នាហ្នឹងបានរៀងរៀងខ្លួនហ្នឹងមកក្រាបទូលព្រះរាជា ថាកុំច្បាំងគ្នាអីព្រះអង្គហើយចែកគ្នាទៅ រាជាថាអើចឹងក៏បានណាចែកក៏ចែកព្រះរាជាពេលវរីក៏ព្រមបរិនិស័យនេះក៏ព្រមធ្វើជាវិមានមួយ នៅក្បែរមាត់ទឹកនឹងម្ខាងម្នាក់ណាដាក់វេនគ្នា7ថ្ងៃម្នាក់ទៀតណាវេនគ្នានឹងនាងបញ្ញបាបដីបាន ស្ដាច់ពីនគរពរាជាទាំងពីរនឹងជាស្វាមីចឹងហើយក៏ណាលៈហ្នឹងបានបន្តទៅទៀតថាយើងដឹងចឹងយើងដឹងនាងតញ្ញបាបៃហ្នឹងរួចតែមួយអាទិត្យពីនគរពរាណសីចុះទៅកម្មនគរវេវរីទៅត្រូវរើគ្នាជាមួយអ្នកអ៊ំទូកនោះបានអ្នកអ៊ំទូកម្នាក់ទៀត ទោះជាយើងដឹងហើយក៏យើងអត់អាចលេងយ៉ាងបានដែរព្រោះសម្ផស្សសម្ផស្សហ្នឹងគឺជាទីពេញចិត្តរបស់យើងហើយរឿងហ្នឹងប៉ុណ្ណឹងដល់កន្លែងហ្នឹងបានជាប់ណាសម្រាប់ត្រង់ដែលថាកុណាលៈព្រះបរមពុរិស័ទដែលជាតាវៅហ្នឹងរីពោលរៀបរាប់អំពី ការវង្វេងវង្វាន់ដោយសារតែភរិយានឹងឯងចង់ច្បាំងគ្នាក៏ដោយសារភរិយានឹងឯងហើយជាប់ចម្ពាក់ទៅនឹងសម្ផស្សហ្នឹង ហើយសម្ផស្សនឹងជាទឹកដោយអានិសង្ឃដែលបានថ្វាយដីដល់ព្រះវិជ័យកពុទ្ធហ្នឹងណាចឹងប៉ុណ្ណឹងចុះហួសម៉ោងទៅទេដោយអំណាចនៃសេចក្តីជ្រះថ្លានៅក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងពុកណាគុណចាស់ទាំងញាតិញោមទាំងស្រីទាំងប្រុសស្ដាប់ព្រះធម៌សំដីរឿងនាងបញ្ញបាបៃហ្នឹងក៏ខ្ញុំកណ្ដាលបាទបានអានទៅក៏បានចាប់យកនៃសេចក្តីថា ទាំងប្រុសទាំងស្រីហ្នឹងមានតែការដែលយើងចូលមករកព្រះធម៌តែប៉ុណ្ណោះដែលព្រះធម៌នឹងអាចជួយឲ្យយើងរួចផុតពីអំណាចនៃកិលេសមានតែប្រធัวនឹងឯងនឹងជួយយើងឲ្យរួចផុតអំពី អំណាចនៃសេចក្តីទុក្ខសោកអំពីកំហុសគ្រប់យ៉ាងទាំងអស់នៅក្នុងជីវិតនេះទាំងប្រុសទាំងស្រីមែនទេទៀតណាដែលយើងចូលមករកប្រធัวទៅប្រធัวនឹងនាំឲ្យមានការចម្រើនរុងរឿងរួចផុតអំពីសភាពអាប់អោនគ្រប់យ៉ាងទាំងអស់ មានតែប្រធัวប៉ុណ្ណោះដែលធ្វើឲ្យអណ្ដែតរួចផុតពីសេចក្តីទុក្ខសោកចូលដល់សេចក្តីស្ងប់រងាប់ដែលជាសេចក្តីសុខសាន្តដោយយ៉ាងក្រៃលែងទាំងសូមអនុមោទនាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុំ